ណាសូមនមស្ការថ្វាយបង្គំចំពោះគុណចាស់វិធារានធិរៈគ្រប់ព្រះអង្គសូមជំរាបពលលោកលោកស្រីនាងកញ្ញាញោមប្រតិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលឧបត្ថម្ភកម្មជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីមេត្រីថ្ងៃនេះគឺថ្ងៃពុទ្ធ 1200ខែបោះឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវថ្ងៃទី18ខែមករាឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិបណ្ដោះគំនិតនិងទស្សនៈនយោបាយដែលផ្សាយចេញពីមជ្ឈមណ្ឌលធរកម្មជាក្រមវត្តរតនារាម ហៅកាត់ថា KKCCTV ហៅថាជាកម្មវិធីជួបជាមួយនឹងវាគ្មិនពិសេសដើម្បីជជែកគ្នាទៅព្រឹត្តិការណ៍ក្តៅក្តៅដែលកើតឡើងនៅក្នុងកម្ពុជាក្រម របស់យើងផងហើយនឹងកើតឡើងនៅក្នុងដែនដីប្រទេសកម្ពុជារាជអាណាចក្រកម្ពុជាយើងផងដែរថ្ងៃនេះយើងបាន ដៃគូជាមួយនឹងបលលេខតឹងៗពីរនាក់ដើម្បីយើងហ្នឹងហើយដើម្បីយើងពិភាក្សាទៅលើព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងដែនដីរាជាណាចក្រកម្ពុជា គឺព្រឹត្តិការណ៍ចាប់លោកថៃសេដ្ឋាដែលជាព័ត៌មានកដៅដែលបានឃើញទៅក្នុងបណ្ដាញសង្គមយើង មានការផុសឡើងហើយនឹងមានការចាក់ផ្សាយជាញឹកញយខ្លាំងណាស់ដូច្នេះយើងចង់យកព័ត៌មានក្តៅយើងមកពិភាក្សាថាតើ មូលហេតុអ្វីបានគេចាប់លោកថៃសថានឹងប្រតិព័ត៌មានទី1ចំណែកព័ត៌មានទី2គឺយើងជជែកទៅលើព្រឹត្តិការណ៍ទី1ទៀតក្តៅទី2ទៀតក្តៅផងដែរគឺព្រឹត្តិការណ៍លោកវៀងស៊ុងស៊ឹងហ្វុកហ្នឹងគាត់បាន ជាប្រធានាធិបតីប្រទេសវៀតណាមបានចោះចេញពីតំណែង តែមិនដឹងជាមូលហេតុអ្វីណាឥឡូវយើងសូមប្រិមិត្តអស់មកជជែកគ្នាជាមួយនឹងបងលីថេងតឹងដើម្បីយើងយកនៅព្រឹត្តិការណ៍ទាំងអស់នោះមកជជែកគ្នាបងថេងតឹងបានឃើញពិតទេក្នុងព្រឹត្តិការណ៍ទាំងអស់នោះអក្រាជាបឋមថ្វាយគុំព្រះអង្គជាទីសក្ការៈនិងប្រទេសរានប្រទេសរាគ្រប់ព្រះអង្គទាំងអស់នៅលើសកលលោកក៏ដូចជានៅប្រទេសកម្ពុជាកម្ពុជាក្រមជាទីសក្ការៈផងដែរនិងជាពិសេសបងងឹមញេនថ្ងៃនេះបានអឺ ឲ្យចូលអឺណាសួស្តីបងដែរហើយនឹងបងប្អូនប្រិមិត្តខ្មែរនិងខ្មែរក្រមទាំងអស់ទូទៅនៅលើសកលលោក ជាទីរាប់អានផងដែរខ្ញុំកណាថ្ងៃនេះបានអឺ មានឱកាសហើយនឹងមានកិត្តិយសដើម្បីមកចូលរួម នៅក្នុងកម្មវិធីតាមធម្មតាជារៀងរាល់សប្តាហ៍ខ្ញុំកណាមិនដែលបានចូលមកជាថ្ងៃធ្វើការងារនេះទេតែតែចូលរួមនៅឱកាសថ្ងៃអាទិត្យនិងថ្ងៃសៅរ៍ក៏ប៉ុន្តែថ្ងៃនេះមានការងារសម្រាប់នៅឯផ្ទះក៏មកចូលរួមក្នុងកម្មវិធីរបស់បដិជន ផ្សាយជិញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រម KKCC ហ្នឹងជាកិត្តិយសមួយដែរហើយក៏លើកឡើងអំពីព្រឹត្តិការណ៍ថ្មីថ្មី ដែល មានសន្ទុះគួរយើងចាប់រំទាំងអស់គ្នាហ្នឹងនៅលើទឹកដីកម្ពុជាក្រមហ្នឹងវាពាក់ព័ន្ធជាមួយនឹងការរស់នៅរបស់ប្រជាជនកម្ពុជាក្រមផងព្រឹត្តិការណ៍ទី2ទៀតក៏វាពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍របស់ជនជាតិខ្មែរក្រមយើងដែរដែលនៅកម្ពុជានឹងផងដែរជាពិសេសលោកថៃជីស្ថាហ្នឹងគាត់ក៏ជាដើមកំណើតកម្ពុជាក្រមដែរ អញ្ចឹងទេថ្ងៃនេះក៏ខ្ញុំកណាចូលរួមជាមួយព្រះអង្គហ្នឹងដើម្បី លើកយកលើកយកនៅព័ត៌មាននៅកម្ពុជាក្រមហ្នឹងមកជជែកបន្តិចមុនពេលចូលដល់ទៅដល់ប្រជាជាតិណាចក្រកម្ពុជាខ្ញុំកណាចង់លើកឡើងថាព្រឹត្តិការណ៍នៅកម្ពុជាកម្ពុជាក្រមសប្តាហ៍ហ្នឹងរដ្ឋអំណាចវៀតណាមហ្នឹងបើតាមតែព័ត៌មានខ្ញុំមើលឃើញថាប្រព័ន្ធផ្ទៃក្នុងរបស់រដ្ឋាភិបាលវៀតណាមហ្នឹងមានការប្រែប្រួលខ្លះ នៅក្នុងចំណូលនយោបាយមួយដែលស្ថិតនៅក្រោមសម្ពាធរបស់ប្រទេសទាំងពីរដែលហៅថាមហាអំណាចចិននិងមហាអំណាចអាមេរិកហ្នឹងតែងតែធ្វើឲ្យវៀតណាមហ្នឹងមានការប្រែប្រួលចនិចទៅតាមចរន្តនៃនយោបាយអន្តរជាតិអញ្ចឹងទេ ចរន្តនយោបាយអន្តរជាតិសប្តាហ៍ហ្នឹងមានការប្រែប្រួលទៅតាមកលតិសាមួយចំនួនដែលប្រទេសវៀតណាមហ្នឹងគេធ្វើការងារវិភាគទៅគេមើលឃើញថាគេត្រូវតែមានការប្រែប្រួលទៅតាមចរន្តអន្តរជាតិហ្នឹងដែរអញ្ចឹងទេស្របទៅតាមចរន្តអន្តរជាតិប្រែប្រួលហ្នឹងហើយដែលធ្វើឲ្យរដ្ឋមន្ត្រីនៅក្នុងប្រទេសវៀតណាមមួយចំនួនហ្នឹងត្រូវកែប្រែទៅតាមប្រព័ន្ធហ្នឹងដែរដោយសារប្រព័ន្ធប្រទេសវៀតណាមហ្នឹងស្ថិតនៅក្រោមការដឹកនាំរបស់បក កុម្មុយនីសជាធំដូច្នេះហើយប្រជាជនមួយចំនួន គេមើលឃើញថាបើសិននៅបកជាធំហើយរដ្ឋអំណាចហ្នឹង បានទៅលើគណៈបកដែលបកជាធំនឹងជារៀងរហូតមកអញ្ចឹងវាធ្វើឲ្យប្រទេសជាតិនឹងមានការសម្ពាធពីអង្គការសហជាតិសហប្រជាជាតិផង មានសម្ពាធពីប្រទេសចិនផងមានសម្ពាធពីសហរដ្ឋអាមេរិកផងអញ្ចឹងទេនៅក្នុងទួលនីតិរបស់វៀតណាមសប្តាហ៍ហ្នឹងវាត្រូវថិតនៅក្រោមការដឹកនាំរបស់ពិភពលោកទាំងមូលសហគមន៍អន្តរជាតិហ្នឹងយើងដោយសារវៀតណាមក៏ជាសមាជិករបស់អង្គការសហប្រជាជាតិដែរហើយបើបែរទៅចិន ចិនត្រូវតែឲ្យវៀតណាមហ្នឹងធ្វើការងារមួយចំនួនត្រូវតែដោះដូរនៅសម្រាប់ចិនខាងត្បូងជាដើមហ្នឹងចិនដាក់សម្ពាធឲ្យចិនដូច្នេះអឺដាក់សម្ពាធឲ្យវៀតណាមអញ្ចឹងចិនត្រូវតែឲ្យវៀតណាមធ្វើទៅតាមគម្រោងការរបស់ចិនអញ្ចឹងបើងាកមកអាមេរិកកាំងអាមេរិកកាំងបើចង់ឲ្យអាមេរិកកាំងចូលទៅលូកដៃក្នុងការងារជួយសម្រួលកិច្ចការនយោបាយនៅប្រទេសវៀតណាមដែលពាក់ព័ន្ធជាមួយនឹងសម្បត្តិចិនខាងត្បូងហ្នឹងយួនហ្នឹង អាមេរិកកាំងទៅដាក់សម្ពាធឲ្យយួនហ្នឹងកែសម្រួលអំពីសិទ្ធិមនុស្សនៅកម្ពុជាក្រោមនឹងជាពិសេសជនជាតិដែលរស់នៅក្នុងប្រទេសវៀតណាមមាន54សញ្ជាតិហ្នឹងវាត្រូវមានការរួងសម្ពាធជា ខ្លាំងអំពីប្រទេសវៀតណាម រដ្ឋថៃបាវៀតណាមដែលគៀបសង្កត់ទៅលើសិទ្ធិជំនឿសេរីជំនឿសាសនាជំនឿសាសនាជាដើមនឹងសិទ្ធិមនុស្សឯជាដើមនឹងតែងតែជាប់ចម្ពាក់ជាមួយអង្គការសហជីវជាតិដែលអង្គការសហជីវជាតិនឹងបានដាក់ ប្រទេសវៀតណាមចូលទៅក្នុងបញ្ជីមួយដែលហៅថាបញ្ជីឃ្លាំមើលជារៀងរាល់ឆ្នាំហ្នឹងអំពីសិទ្ធិមនុស្សជាដើមហ្នឹងអញ្ចឹងទៅប្រទេសវៀតណាមវានៅជាប់ចម្ពាក់នៅក្នុងអចរន្តកដាលមួយហ្នឹងដែលធ្វើឲ្យប្រទេសវៀតណាមហ្នឹងវាដើរនយោបាយហ្នឹងទៅមុខវាអត់រួចទៅខាងណាក៏ជាប់ទាំងអស់ទៅខាងណាក៏ជាប់ទាំងអស់ដូច្នេះហើយការជាប់នេះវាពាក់ព័ន្ធជាមួយនឹងការដឹកនាំរបស់រដ្ឋអំណាចរដ្ឋរដ្ឋអំណាចនៃកុម្មុយនីសវៀតណាមហ្នឹង ឋិតនៅក្នុងក្រមការរបស់បកហ្នឹងក្រមការដឹកនាំរបស់របស់បកដែលដែលសល់ពីសង្គមមកណាបកជាធំហ្នឹងដូច្នេះហើយគេសង្កេតមើលឃើញថាកាលណាទុកឲ្យបកជាធំដឹកនាំអ្នកដែលដឹកនាំបកហ្នឹងដែលសល់ពីសង្គមចាស់ហ្នឹងច្រើនពេកធ្វើឲ្យអាសង្គមប្រទេសវៀតណាមសប្តាហ៍វាដើរទៅតាមអាច្រកហ្នឹងមិនតាន់ទេអញ្ចឹងទេអ្នកនយោបាយវៀតណាមអ្នកនយោបាយយួនហ្នឹងគេមើលឃើញថាអាច្រកហ្នឹងធ្វើឲ្យស្ទះ ធ្វើជាស្ទេសគោលការណ៍នយោបាយរបស់ប្រទេសវៀតណាមហ្នឹងដូច្នេះគេមានការប្រជុំយើងថាការដកលោកងៀងសឹងភុកនឹងជិញក៏បានការបោះឆ្នោតទម្លាក់លោកងៀងសឹងភុកនឹងក៏បានការអស់តំណែងរបស់លោកងៀងសឹងភុកនឹងដោយការដោះដូរក៏បានអញ្ចឹងទេចំណុចមួយនេះខ្ញុំមើលឃើញចរន្តនឹងហើយដែលធ្វើឲ្យមានការប្រែប្រួលប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលវៀតណាមនៅក្នុងប្រទេសវៀតណាមនឹងប្រែប្រួលពីដូរមនុស្សចាស់ជីងដាក់មនុស្សថ្មីចូលបាទ អញ្ចឹងទេយើងមើលឃើញគោលការណ៍របស់វៀតណាមហ្នឹងនៅក្នុងប្រទេសវៀតណាមហ្នឹងគឺការងារកែសម្រួលប្រព័ន្ធដឹកនាំរបស់គេហ្នឹងឲ្យទៅតាមចរន្តបច្ចុប្បន្នហ្នឹងហេតុនឹងហើយទៅឲ្យមានការប្រែប្រួលទៅតាមអាអាសង្គមអន្តរជាតិហ្នឹងហើយទៅឲ្យប្រទេសវៀតណាមមានការប្រែប្រួលប្រព័ន្ធដឹកនាំហ្នឹងក្នុងនៅក្នុងប្រទេសហ្នឹងតែម្ដងកណាអូខេអរគុណដែរនឹងក៏ការសង្ខេបសង្ខេបហ្នឹងការសង្ខេបបែបព្រឹត្តិការណ៍ទី1ហ្នឹងការទាំងអស់ដែលកើតឡើងនៅក្នុងដណ្ដីកម្ពុជាក្រមជាក្រមហើយនឹងនៅរាជអាណាចក្រកម្ពុជាផងឥឡូវ ហើយយើងមានភ្ញៀវពិសេសដែលបានចូលក្នុងដើម្បីដោះស្រាយនៅបញ្ហាហ្នឹងពីព្រោះយើងនៅកម្ពុជាក្រមយើងមិនសូវដឹងព័ត៌មានកិច្ចការងារផ្ទៃក្នុងរបស់ទីជាណាចក្រកម្ពុជាប្រហែលនេះឥឡូវគាត់នឹងជាអតីតរដ្ឋតំណាងរាស្ត្រផងឥឡូវយើងចង់ឲ្យគាត់ភ្ញៀវពិសេសចូលមកក្នុងវេទិការបស់យើងគឺលោកលោកងិនញេងដែលដែលធ្វើការនៅអតីតជាតំណាងរាស្ត្រនៅខាងខេត្ត ទូរស័ព្ទឡើយសូមស្វាគមន៍បងសុខសប្បាយកណាសូមក្រាបបាទគុំព្រះអង្គសូមជម្រាបសួរបងហើយសូមក្រាបបាទគុំព្រះធេរានុគុព្រះអង្គសូមជម្រាបសួរបងប្អូនជនជាតិទាំងអស់ទាំងខ្មែរក្រមខ្មែរកណ្ដាលខ្មែរលើហើយជាពិសេសបងប្អូនដែលកំពុងតាមដានទស្សនា កម្មវិធីផ្សាយផ្ទាល់ពី KKC TV ពីទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីបាទណា អូខេបងអាត្មាឃើញព័ត៌មាន ដែល កំពុងតែក្តៅកើតឡើងនៅខាងរាជអាណាចក្រកម្ពុជាហ្នឹងឃើញចាប់លោកថៃសិដ្ឋាដែលជាអនុប្រធាននៃគណៈបកភ្លើងទៀនដូច្នេះប្រហែលជាបងបានដឹងហើយថាព័ត៌មានតើវាកើតឡើងមកពីហេតុអ្វីបានគេចាប់លោកថៃសិដ្ឋាបងអាចពន្យល់បានទេអរប្រគុណព្រះអង្គមុននឹងឈានដល់ប្រធានបតដែលព្រះអង្គ លើកចោតជាសំណួរមកហ្នឹងខ្ញុំកណាខ្ញុំបាទចង់ជម្រាបជូនពិតប្រកេនជម្រាបជូនបងប្អូនជនជាតិអំពីជីវប្រវត្តិសង្ខេបរបស់អេដាមថៃស្ថាបន្តិចព្រោះអេដាមថៃស្ថា គឺជាកុលបុត្រខ្មែរដែលកើត នៅលើទឹកដីកម្ពុជាក្រោមនៅក្នុងខេត្តព្រះតាពាំងដែលគាត់គឺជាកុលបុត្រដែលស្នេហាជាតិបំផុត គឺអត់មាន ដែលវាវេសូម្បីតែមានកូនចិត្តវាវេចំពោះជាតិមាតុភូមិកម្ពុជាក៏ដូចជាកម្ពុជាក្រោមគឺអត់ដែលតតែសោះខ្ញុំប្រកាសណាខ្ញុំបាទគឺពិតជាមានការតក់ slot រន្ធត់ហើយនឹងសោកស្ដាយដែលអាញាធរនៃរបបលោកហ៊ុនសែន ចាប់ឃុំខ្លួនអៃដាមថៃស្ថាអៃដាមថៃស្ថាមានដើមកំណើតគឺកើតនៅខេត្តព្រះត្រពាំងនៅលើដែនដីសម្ដរនៃទន្លេមេគង្គដែល ជាទឹកដី នៅកម្ពុជាក្រោមហើយត្រូវបានអាជ្ញាធរបារាំងបកលទៅឲ្យអាជ្ញាធរវៀតណាមគ្រប់គ្រងជាង70ឆ្នាំឆ្នាំកន្លងមកនេះហើយគាត់ពេលដែលគាត់កើតហើយធំដឹងក្តីនៅលើទឹកដីកម្ពុជាក្រោមឯកឧត្តមថៃស្ថាបានបួសជាសង្ឃបាទបួសជាសង្ឃជាច្រើនឆ្នាំហើយនៅក្នុងពេលបួសជាសង្ឃហ្នឹង គឺឯកឧត្តមថៃស្ថាបានចូលរួមនៅក្នុងចលនាតស៊ូច្រើនណាស់ដែលជួយ ការពារសិទ្ធិសេរីភាពរបស់បងប្អូនខ្មែរកម្ពុជាក្រម ការពារសាសនាការពារវប្បធម៌របស់ខ្មែរក៏ដូចជាខ្មែរកម្ពុជាក្រមនៅលើទឹកដីកម្ពុជាក្រម ហើយកាលដែលអាដាមថៃស្ថាបួសជាសង្ឃនៅលើទឹកដីកម្ពុជាក្រមនឹងគឺប្រឈមនឹងអាញាធរវៀតណាមធ្វើទុកបុកម្នេញតាមធ្វើបាបគាត់អត់មានពេលស្រាកស្រានទេរហូតដល់គាត់ទ្រាំមិនបានក៏រត់ភៀសខ្លួនមកតែនដីកម្ពុជាកណ្ដាលរបស់យើងអឺតែយើងហៅថាប្រជាណាចក្រកម្ពុជាយើង ទោះបីជារដ្ឋភៀសខ្លួនផុតពីអាញាធរវៀតណាមដែលតាម ធ្វើទុកបុកម្នេញគាត់ក៏ដោយមកដល់ទឹកដីកម្ពុជាហើយឯកឧត្តមថៃស្ថាមិនបានបោះបង់នៅមនសិការនិងឧត្តមគតិស្នេហាជាតិរបស់គាត់ទេគាត់បានចូលរួមក្នុងជីវភាពនយោបាយបានចូលរួមជាស្ថាបនិក ដែលបានបង្កើតគណៈបកជាតិខ្មែរជាមួយនឹងឯកឧត្តមសំស៊ីអញ្ចឹងឯកឧត្តមថៃស្ថា បាន ចូលរួម ជាស្ថាបនិក បង្កើតគណៈបកជាតិខ្មែរជាមួយអាដាមសំស៊ីហើយគណៈបកជាតិខ្មែរហ្នឹងត្រូវបានកែឈ្មោះមកជាគណៈបកសំស៊ីក្រោយពីមានការរៀបចំផែនការទុច្ចរិតដោយអាជ្ញាធររបស់ របបលោកហ៊ុនសែនហ្នឹងហើយគណៈបកសំស៊ីហ្នឹងក៏បាន ចូលរួមរួមគ្នាជាមួយនឹងគណៈបកសិទ្ធិមនុស្សក្នុងឆ្នាំ2012យើងបានคลายទៅជាគណៈបកសង្គ្រោះជាតិហើយគណៈបកសង្គ្រោះជាតិហ្នឹងគឺអឺក្រោយការបោះឆ្នោត2013ហ្នឹងគឺយើង លទ្ធផលដែលសល់ពីលួចហ្នឹងគឺយើងបាន55ធៀបទៅនឹង60 68អាសនៈនៅក្នុងរដ្ឋសភាជាតិដែលយើងគិតថាគណៈបក្សប្រជាជាតិគឺយើងអាចឈ្នះឆ្នោតនៅក្នុងឆ្នាំ2018អញ្ចឹងនៅពេលដែលគណៈបកសំស៊ីចូលរួមជាមួយគណៈបកសិទ្ធិមនុស្សបង្កើតបាន ជាគណៈបកសង្គ្រោះជាតិគឺគណៈបកសំស៊ីនេះនៅរក្សានៅរក្សាគេហៅថាគណៈបកចាំផ្ទះនៅឈ្មោះគណៈបកសំស៊ីដដែល តែជាគណៈបច្ចាំផ្ទះដោយសារគឺយើងមានក្រុមប្រឹក្សាគុំសង្កាត់ ហើយយើងមានសមាជិកព្រឹទ្ធសភាអញ្ចឹងមកដល់ត្រង់ចំណុចនេះចង់អឺពិតប្រកេនក៏ដូចជាជម្រាបជូនបងប្អូនជូនវាថាអាយដាមថៃស្ថា ជាអតីតសមាជិកព្រឹទ្ធសភាគណៈបកសំរងស៊ីអញ្ចឹងណាអញ្ចឹងបានយើងថែរក្សាគណៈបកសំស៊ីជាគណៈបកចាំផ្ទះហ្នឹងរហូតតែយើងគិតថានឹងមើលបញ្ចូលគ្នា ទៅសង្គ្រោះជាតិទាំងអស់នៅក្នុងឆ្នាំ2018ក្រោយពីការបោះឆ្នោតឃុំឆ្នាំ2017ហើយគឺបានន័យថាសមាជិកមេឃុំ ក្រមប្រឹក្សាឃុំនៅក្នុងគោតាគណៈបកសំស៊ីហ្នឹងគឺចប់អាណត្តិហើយហើយចូលរួមបោះឆ្នោតជាមួយគណៈបកសុជាតិបោះឆ្នោតឃុំជាមួយគណៈបកសុជាតិឆ្នាំ2017គឺយើងរំលាយគណៈបកអឺសំស៊ីហើយប៉ុន្តែចង់រំលឹកបន្តិចដែរថាគណៈបកសំស៊ីនៅពេលដែលខ្លាយជាគណៈបកចាំផ្ទះនេះរដ្ឋាភិបាលលោកហ៊ុនសែនបាន បខំឲ្យគណៈបកហ្នឹងដូរឈ្មោះម្ដងទៀតអញ្ចឹងគឺយើង បានសម្រេចដូរឈ្មោះពីគណៈបកសំស៊ីទៅជាគណៈបកភ្លើងទៀនដូច្នេះគណៈបកភ្លើងទៀនហ្នឹងគឺកើតចេញពីគណៈបកជាតិខ្មែរគណៈបកសំស៊ីហើយត្រូវគេបខំឲ្យដូរទៅជាគណៈបកភ្លើងទៀនដែលបច្ចុប្បន្ននេះដំណើរការចូលរួមក្នុងសកម្មភាពនយោបាយដើម្បីគួបជែងក្នុងការបោះឆ្នោតជាតិឆ្នាំ2023ខាងមុខបែរចង់ជម្រាបជូនបងប្អូនជនរួមជាតិចេះថា ឯកឧត្តមថៃស្ថាដោយអ្វីដែលខ្ញុំគណៈខ្ញុំបាទបានពិតគេរៀបជូនចឹងថាគឺជាស្ថាបនិកនៃគណៈបកជាតិខ្មែររហូតមកអញ្ចឹងពេលដែលគណៈបករួមគ្នាជាមួយគណៈបកសិទ្ធិមនុស្សបង្កើតបានជាគណៈបកសុខាជាតិហើយឯកឧត្តមថៃស្ថាគឺជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅ ក្នុងគណៈបកសុខាជាតិគឺឯកឧត្តមថៃស្ថាគឺជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណៈបកសុខាជាតិក្រោយពីគេរំលាយគណៈបកសុខាជាតិ អាដាមថៃស្ថាក៏ដូចជាថ្នាក់នាំគណៈបកប្រជាជាតិទីទីដែរគឺគាត់ត្រូវបានអាញាធរនៃរបបហ៊ុនសែនឬក៏តឡាការនៃរបបហ៊ុនសែនហ្នឹងបានគាត់បានន័យថាហាមឃាត់គាត់មិនអោយចូលរួម ក្នុងសកម្មភាពនយោបាយរយៈពេល5ឆ្នាំដោយខ្ញុំកណាខ្ញុំបាទឬក៏ដោយថ្នាក់នាំគណៈបកប្រជាជាតិទីទៀតដែរប៉ុន្តែឯកឧត្តមថៃស្ថាលោកគិតថាបើយើងនៅ ស្ងៀមគឺយើងមិនអាចជួយជាតិបានទេ អញ្ចឹងបានអៃដាមថៃថា សម្រាប់ចិត្តស្នើសុំសិទ្ធធ្វើនយោបាយស្នើសុំសិទ្ធធ្វើនយោបាយហើយអាញាធរលោកហ៊ុនសែនក៏បាន សម្រេចឲ្យអៃដាមថៃថា មានសិទ្ធសេរីភាពចូលធ្វើនយោបាយមុនពេលកំណត់ព្រោះគេ គេសារការរបស់តឡាការកម្ពុជានឹង គឺ ហាមថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិ118នាក់អត់ឲ្យធ្វើនយោបាយរយៈពេល5ឆ្នាំ តែក្រោយពីអាយដាមថៃសាដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយគេក៏អនុញ្ញាតឲ្យធ្វើអញ្ចឹងអាយដាមថៃសាពេលដែលបានសិទ្ធិធ្វើធ្វើនយោបាយហ្នឹងគឺលោកបានសម្រេចចិត្តត្រឡប់ទៅគណៈបកដែលគាត់បានចូលរួមបង្កើត គឺបានន័យថាគាត់សម្រេចចិត្តត្រឡប់ទៅគណៈបកដែលគាត់ជាអតីតស្ថាបនិកបង្កើតគណៈបកហ្នឹងមកដែរគឺគណៈបកភ្លើងទៀនអញ្ចឹងប្រវត្តិរបស់គាត់គឺគាត់ ស្មោះត្រង់ចំពោះជាតិតស៊ូលះបង់សពបែបយ៉ាងទាំងអស់គឺ ដើម្បីបុព្វហេតុជាតិខ្មែរបុព្វហេតុបងប្អូន សិទ្ធិសេរីភាពរបស់បងប្អូនខ្មែរកម្ពុជា ក្រមតែមួយគាត់ដែលអ្វីដែលខ្ញុំបានស្គាល់អៃដាមថៃស្ថាមកគឺខ្ញុំនិយាយត្រង់គឺខ្ញុំចាត់ទុកអៃដាមថៃស្ថា គឺជាគ្រូបាត់ជាយដែលគាត់គឺជាហៅថា model ដែលបង្ហាញអំពី វិរៈភាពនៃឧត្តមកតេស្នេហាជាតិរបស់គាត់ ចំពោះ ជាតិមាតុភូមិកម្ពុជាយើងក៏ដូចជា ទឹកដីហើយនឹងប្រជាពលរដ្ឋសាសនា នៅកម្ពុជាក្រោមដែរអញ្ចឹងត្រឡប់មកការចូលរួមធ្វើសកម្មភាពនយោបាយរបស់អេដាមថៃស្ថានេះគឺយើងឃើញហើយតាំងពីគាត់ ចាប់ផ្ដើមបោះជំហានចូលមកដល់ក្រុមគណៈបកភ្លើងទៀនមកយើងឃើញថាសន្ទុះ នៃការគ្រប់គ្រងគណៈបកភ្លឹងទៀនហ្នឹងគឺមានការកើនឡើងខ្លាំងមានការគ្រប់គ្រងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃហើយឯកឧត្តមថៃស្ថាដោយសារឧត្តមកតិនិងមនសិកាបេះដូងរបស់គាត់ស្រឡាញ់ជាតិចង់ស្ដារកិត្តិយសជាតិក្រោយពីលោកហ៊ុនសែនបានរំលាយគណៈបក្សប្រជាជាតិក្រោយពីលោកហ៊ុនសែនសម្លាប់ប្រជាធិបតេយ្យក្នុងឆ្នាំ2017មកគាត់គិតថាមានជំរឿសតែមួយទេគឺចូលរួម គណៈជាមួយគណៈបកទៅទៀនដើម្បីចូលរួមការបោះឆ្នោតដើម្បីបង្ហាញសហគមន៍ជាតិក៏ដូចជាអន្តរជាតិថាកម្ពុជាយើងគឺគោរពតាមរដ្ឋធម្មនុញ្ញគឺយើងមានគណៈបកប្រឆាំងយើងមានអឺប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឡើងវិញប្រឡប់ជាធិបតេយ្យដោះរស់ឡើងវិញអញ្ចឹងហើយបានគាត់តែងតែធ្វើសកម្មភាព ចេញពីឆន្ទៈរបស់គាត់ គឺគាត់មិនដែលព្រួយបារម្ភថាគេអាចនឹងចាប់ឃុំខ្លួនគាត់ទេ ទោះបីជាគាត់ដឹងថាអឺពេលដែលគាត់ចូលទៅហើយប្រជាប្រិយភាពរបស់គណៈបកភ្លើងទៀនកើនឡើងតាមរយៈសកម្មភាពរបស់គាត់ប៉ុន្តែគាត់នៅតែបន្តសកម្មភាពបន្តបេសកកម្មដើម្បីបុព្វហេតុជាតិតែទីបំផុតគឺអាញាធរលោកហ៊ុនសែនចាប់គាត់ដោយអឺដោយបង្ខំព្រោះអានេះគឺជារឿងនយោបាយព្រោះគេឃើញថាអៃដាមថៃស្ថា គឺជាបុគ្គលឬក៏ជាថ្នាក់នាំដែលមាន សក្តានុពល ដែលមានជាតិប្រជាប្រិយភាពដែលនឹងអាចជួយជំរុញឲ្យប្រជាប្រដ្ឋខ្មែរមានការគ្រប់គ្រងគណៈបកភ្លើងទៀនហើយនាំគ្នាបោះឆ្នោតឲ្យគណៈបកភ្លើងទៀននៅក្នុងការបោះឆ្នោតឆ្នាំ2023ខាងមុខហ្នឹងដែលនឹងធ្វើឲ្យគណៈបកភ្លើងទៀនអាចឈ្នះបាទឈ្នះនៅក្នុងការបោះឆ្នោតហើយទៅដឹកនាំរដ្ឋាភិបាល ពេលហ្នឹងគឺជាឱកាសដែលថ្នាក់នាំគណៈបកភ្លើងទៀនក៏ដូចជាអ្នកស្រឡាញ់ជាតិបតៃជាពិសេសគឺអេដាមថៃសាហ្នឹង មានឱកាសដើម្បីជួយជាតិយើងដើម្បីជួយអឺប្រជាពលរដ្ឋខ្មែរកណ្ដាលខ្មែរលើក៏ដូចជាប្រជាពលរដ្ឋខ្មែរក្រមហ្នឹងការពារសិទ្ធិសេរីភាព ជួយជំរុញដាក់សម្ពាធឲ្យរដ្ឋាភិបាលវៀតណាមហ្នឹងគឺគោរពសិទ្ធិហើយជាពិសេសគឺតវ៉ាសិទ្ធិជាជាម្ចាស់នៃទឹកដីនៅក្នុង លើទឹកដី កម្ពុជាក្រមហ្នឹងហើយបងសូមសូមកាត់ត្រង់ចំណុចដែលបងបានលើកឡើងបាញ់មិញត្រង់គាត់ចាប់ហ្នឹងតើគាត់បានចោទទៅលើ មូលហេតុអីដែរទេបងចំពោះការបានធ្វើខុសអ្វីបានគេចាប់ទៀតអរប្រគុណព្រះអង្គសំណួរនេះ គឺល្អណាស់ហើយខ្ញុំកាលណា ខ្ញុំបាទក៏ចង់ពិតប្រកេននឹងជម្រាប ជូនបងប្អូនជនជាតិដែរយើងទាំងអស់គ្នាគឺបានតាមដាននៅក្នុងបណ្ដាញសង្គមជាពិសេសមាន Facebook Twitter អីផ្សេងផ្សេងហ្នឹងគឺយើងឃើញហើយថាតឡាការនៃរបបក្រុងភ្នំពេញគ្រប់គ្រងដោយលោកហ៊ុនសែនហ្នឹងគឺបានចេញ នៃការឃុំខ្លួនគាត់ ចាប់ខ្លួនគាត់ហើយនឹងឃុំខ្លួនគាត់ ដោយចោទគាត់ពីបទចេញគេហៅថាសែកស្អុយឬក៏សែកដែលអត់មានសាច់ប្រាក់ ប៉ុន្តែបើយើងគិតមើលអំពីអង្គហេតុបាទអង្គហេតុគឺតកតងរឿងសែករឿងលុយព្រោះបើកាលណាយើងគិតអំពីផ្លូវច្បាប់បើយើងនិយាយអំពីលុយលុយគឺជារបស់ទ្រព្យក្រៅខ្លួនតែមនុស្សអាចរកបាន អញ្ចឹងអាហ្នឹងវាជាគេហៅថាក្រមរដ្ឋប្រវេណីវានៅក្រមក្រមរដ្ឋប្រវេណីព្រោះហ្នឹងវាអាចសងបានអាចទូទាត់បានអញ្ចឹងវាអត់មានហេតុផលអីដែលត្រូវចាប់ឃុំខ្លួនគាត់ភ្លាមហើយបញ្ជូនទៅពន្ធនាគារភ្លាមទេព្រោះបើសិនបើទី1អាហ្នឹងតែដែលគណៈខ្ញុំគណៈខ្ញុំបានចង់វេញញែកអំពីគោលការណ៍ច្បាប់ព្រោះបើសែកហ្នឹងអត់មានលុយគឺយើងអាច ទៅរលុយមកប៉ះបើសងទៅវាចប់ហើយព្រោះអានេះវាជារឿងរដ្ឋប្រវេណីមិនមែនជារឿងប្រមត្តនទេតែរឿងសំខាន់អ្វីដែលមេធាវីរបស់អាយរ៉ាំថៃស្ថាបានទៅជួបគាត់ ថ្មី ថ្មីពីម្សិលមិញហ្នឹងគឺគាត់បានបញ្ជាក់ហើយថាសែកហ្នឹងគាត់បានចេញមែនប៉ុន្តែគាត់ចេញកន្លងមកយូរហើយតាំងពីឆ្នាំ2011ម្លេះអញ្ចឹងណាហើយគាត់ធ្លាប់ត្រូវឈ្នះក្តីនៅតុលាការម្ដង ហើយអំពីករណីហ្នឹង អញ្ចឹងត្រូវចំណុចហ្នឹងគណៈចង់បញ្ជាក់ជូនថាមេធាវីរបស់គាត់ក៏បានបញ្ជាក់ដែរថាតឡាការមិនអាចយករឿងក្តីតណ្ដែលបានថាបាត់ល្មើសតែមួយយកមកកាត់ក្តីពីរដងបានទេកាលតឡាការសម្រាប់ចោលចប់ហើយអញ្ចឹងទី1គឺគាត់បានឈ្នះក្តីរឿងហ្នឹងម្ដងរួចហើយតាំងពីឆ្នាំ2011ម្លេះដូច្នេះអឺរឿងហ្នឹងมันអាចតឡាការសើរើសយកមកកាត់ម្ដងទៀតបានទី1ទី2គឺចង់បញ្ជាក់ថាអៃដាមថៃស្ថាបានបញ្ជាក់ឲ្យថា គាត់បានចេញមែនសែកហ្នឹងប៉ុន្តែសែកដែលគាត់ចេញហ្នឹងទី1គឺអត់មានបច្ចៈថាលុយប្រមាណទេគាត់អត់មានសរសេរចំនួនទឹកប្រាក់នៅលើសែកហ្នឹងទេនៅលើសែកដែលគាត់ចេញហ្នឹងគឺមានតែហត្ថលេខាគាត់ប៉ុណ្ណោះអញ្ចឹងគឺអត់មាន ចំនួន ទឹកប្រាក់ដែលត្រូវទៅបើកទេអញ្ចឹងមិនអាចថាវាស្អុយបានមិនថាវាអត់លុយបានបើអត់មានលុយនៅលើសែកហ្នឹងផងហ្នឹងមានអីត្រូវទៅបើកអាហ្នឹងទី1ទី2សែកហ្នឹងក៏អត់មានបច្ចៈអំពីការបរិច្ឆេទដែរ ខ្សែហ្នឹងគឺអត់មានបញ្ជាក់ថាត្រូវទៅបើកថ្ងៃណាទេអញ្ចឹងវាអត់មានដែនកំណត់ថាត្រូវអស់សុពលភាពថ្ងៃណាទេខ្សែហ្នឹងអញ្ចឹងហើយបានគាត់ឈ្នះក្តីនៅក្នុងតឡាការតាំងពីឆ្នាំ2011ដូច្នេះការចាប់ខ្លួនហើយនឹងឃុំខ្លួនឯកឧត្តមថៃស្ថា កាលពីថ្ងៃទី12កន្លងទៅនេះគឺជារឿងនយោបាយដែលតឡាការនៃរបបលោកហ៊ុនសែនជាពិសេសគឺតឡាការដែល ទទួលបញ្ជាពី អ្នកនយោបាយជាពិសេសគឺមេដឹកនាំនយោបាយមេដឹកនាំផ្នែកការហ្នឹងគឺបានសម្រេចចាប់ខ្លួនហើយនឹងឃុំខ្លួនឯកឧត្តមថៃសាដោយសាររឿងនយោបាយដោយសារគណៈបកប្រជាជនគេគិតថាបើទុកឲ្យឯកឧត្តមថៃសាធ្វើសកម្មភាពបន្តទៀតគឺគណៈបកប្រជាជននឹងជួបគ្រោះធំគ្រោះធំហ្នឹងគឺអាចនឹងចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតនៅក្នុងខែកក្កដាខាងមុខហ្នឹងថ្ងៃ23កក្កដាហ្នឹងគឺជាការបោះឆ្នោតជាតិនៅក្នុងប្រទេសកម្ពុជា អញ្ចឹងបើឯកឧត្តមថៃសាននៅហើយធ្វើសកម្មភាពដូចរាល់ថ្ងៃព្រោះឯកឧត្តមថៃសានលោកមានកម្រោងបង្កើនសកម្មភាពព្រោះយើងឃើញកន្លងមកឯកឧត្តមថៃសាអត់មានពេលទេណាតាំងពីលោកបោះជំហានចូលទៅដឹកនាំគណៈបកភ្លើងទៀនឡើងវិញគឺឯកឧត្តមថៃសាអត់មានពេលវេលាទេអឺគឺអត់មានពេលវេលាសម្រាប់ផ្ទាល់ខ្លួននិយាយរួមគឺតែងតែរវល់ចំណិចជាងឃើញគាត់ទៅទៅជប៉ុនហើយត្រឡប់ពីជប៉ុនមកទៅកូរ៉េ ហើយត្រឡប់ពីកូរ៉េវិញត្រូវគេចាប់ខ្លួនបែមុននឹងទៅជប៉ុនមុននឹងទៅកូរ៉េហ្នឹងក៏គាត់តែតែចុះតាមបណ្ដាខេត្តនានាដើម្បីរៀបចំរចនាសម្ព័ន្ធរបស់គណៈបកដើម្បីពង្រឹងផ្សព្វផ្សាយអំពីគោលយោបាយគោលយោបាយរបស់គណៈបកភ្លើងទៀនទៅដល់ សកម្មជនក៏ដូចជាប្រជាពលរដ្ឋដើម្បីឲ្យបងប្អូនយើងរដ្ឋខ្មែរយើងចូលរួមបោះឆ្នោតគ្រប់គ្រងគណៈបកភ្លឹងទៀនឲ្យទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតជាតិឆ្នាំ2023នៅក្នុងខែកក្កដាខាងមុខអញ្ចឹងហើយ គណៈបព្វជិជនជាពិសេសមេដឹកនាំគណៈបព្វជិជនលោកហ៊ុនសែននឹងមើលឃើញថាអាដាមថៃស្ថា គឺជាបុគ្គលដែលមាន សក្តានុពល ដែលនឹងនាំឲ្យគណៈបកភ្លើងទៀនឈ្នះឆ្នោតនៅក្នុង ការបោះឆ្នោតខែកក្កដាខាងមុខហ្នឹងអញ្ចឹងដើម្បីធ្វើម៉េចគេហៅថាដោយសារលោកហ៊ុនសែនជាមនុស្សដែលតែងតែដូចថាប្រើអំណាចប្រើអំណាចជ្រុលបាទប្រើអំណាចជ្រុលអញ្ចឹងដើម្បីដូចថាបន្ទុយបង្អាក់ ចលនាគ្រប់គ្រងរបស់ប្រជាពលរដ្ឋខ្មែរទៅលើគណៈបកភ្លើងទៀនដែលអៃដាមថៃថាខំប្រឹងធ្វើសកម្មភាពឲ្យមានការគ្រប់គ្រងហ្នឹងគឺលោកហ៊ុនសែនបានប្រខំចាត់ឥឡូវហ្នឹងចំពោះនៅចំពោះមុខគឺហ៊ុនលោកហ៊ុនសែនបានធ្វើរឿងគេហៅថារឿងទុច្ចរិតពីរយ៉ាងរឿងមួយដែលគាត់ទៅមិនធ្វើហើយ គឺគាត់ប្លន់ដោយបង្ខំគឺរឹបអូសយកដីក្នុងផ្ទះអេដាមកុងគំដែលជាទីប្រឹក្សាជាន់ខ្ពស់ របស់គណៈបកបឹងទៀនហើយបន្ទាប់មកលោកសែនបានឲ្យគេចាប់ឯកឧត្តមខេសាដាក់ក្នុងពន្ធនាគារទៀតមកដល់មកនេះគឺសម្រាប់ខ្ញុំគណៈខ្ញុំបាទគឺពិតជាមានការតក់ slot ហើយនឹងសោកស្ដាយដែលឯកឧត្តមខេសាត្រូវបានអាជ្ញាធរនៃរបបក្រុងភ្នំពេញប្រើប្រាស់តឡាការដើម្បីចាប់ហើយនឹងឃុំខ្លួនគាត់ដែលគាត់អត់មានកំហុសតរទៅសោះ ហើយបើសិនជាពាក់ព័ន្ធនឹងអ្វីដែលគេចោទហ្នឹងគឺដោយអ្វីដែលខ្ញុំកណ្ណាខ្ញុំបានពិតប្រកេនពីជួនខាងដើមអញ្ចឹងរឿងហ្នឹងគឺវាចប់តាំងពីឆ្នាំ2021មកសារហើយហើយมันអាចត្រឡប់មកឡើងវិញទេហើយជាពិសេសគឺបើយើងវិភាគទៅលើផ្លូវច្បាប់រឿងនេះគឺជារឿងរដ្ឋប្រវេណីអាបទចោទដែលគេចោទហ្នឹងរឿងរដ្ឋប្រវេណីបើតាមគោលការណ៍ច្បាប់ណាគឺប៉ូលីសឬក៏គេហៅថានគរបាលយុត្តិធម៌ហ្នឹង អាចចាប់គាត់មកឃុំខ្លួននៅកន្លែងរបស់នគរបាលយុធធដែលនៅភ្នំពេញអាចយើងអាចហៅថាពេស៊ីចឹងរួចយើងរកដំណោះស្រាយថាតើរឿងហ្នឹងអីអង្គហេតុអង្គហេតុគឺរឿងចេញផ្សាយស្អុយអញ្ចឹងបើសិនជារឿងហ្នឹងវាថ្មីហើយរឿងហ្នឹងវាត្រូវបានដោយថាវាមិនទាន់ចប់ដោយអ្វីដែលវាកើតឡើងតាំងពីឆ្នាំ2011ណាហើយគេគេថាគេបានកោះហៅ2019 2000រឿងកើតឡើង21អីគេហៅអីក៏អត់ចូលអីអាហ្នឹងវា ជាជារឿងដែលចោតឲ្យប្រឌិតឡើង តែបើសិនជាពាក់ព័ន្ធរឿងថាផ្លូវច្បាប់អង្គហេតុនេះណាគឺត្រូវដោះស្រាយដោយសំណងព្រោះវាជារឿងលុយវាមិនមែនជារឿងបាត់បាត់ល្មើសព្រមតាន់អញ្ចឹងរឿងអីដែលដែលចាប់ភ្លាមហើយបខំអត់តាន់បានបើគោលការណ៍ច្បាប់ដូចជាខ្ញុំកាលណាខ្ញុំបានពិតប្រកេតវាជូនអញ្ចឹងថាត្រូវឃុំខ្លួននៅនគរបាលយុធធរហ្នឹង48ម៉ោង ព្រោះក្នុងរយៈពេល48ម៉ោងហ្នឹងគឺគេត្រូវបខំឬក៏រត់ដំណោះស្រាយព្រោះរឿងរដ្ឋវេនីត្រូវរត់ដោះវិធីដោះស្រាយតាមបែបរដ្ឋប្រវេនីលើកលែងតែរឿងព្រមតន់ដែលធ្ងន់ធ្ងរអាហ្នឹងគឺចៅក្រមត្រូវតែបញ្ជូនទៅគុំខ្លួនប៉ុន្តែរឿងរបស់អៃរ៉ានថៃស្ថានមិនមែនជារឿងព្រមតន់ហើយអត់មានអីធ្ងន់ធ្ងរទេព្រោះអ្វីដែលគេចោទទាំងដោយការចាប់ខ្លួនគុំខ្លួន គឺសិតតែជារឿងរដ្ឋវេនីទាំងអស់ អញ្ចឹងសរុបមកអ្វីដែលគេធ្វើទុកបុកម្នេញអាដាមថៃស្ថាងឯនេះ គឺដោយសាររឿងនយោបាយគឺដោយសារគណៈបព្វជិជនភ័យខ្លាចចាញ់ការបោះឆ្នោតនៅក្នុង ការបោះឆ្នោត ខែកក្កដាខាងមុខកណាអូខេអឺខ្ញុំខ្ញុំស្ដាប់បាននៅរឿងរ៉ាវរបស់បងទាំងអស់ដែលរៀបរាប់អំពី តាំងពីប្រវត្តិសង្ខេបរបស់លោកថៃសិដ្ឋាផង តាំងពីសកម្មភាពរបស់លោកថៃសិដ្ឋាផង តាំងពីករណីកើតឡើងតាំងពីឆ្នាំ2011រហូតមកបច្ចុប្បន្នហ្នឹងគាត់តាក់ទងជាមួយនឹងការជាប់បណ្ដឹងហ្នឹងរហូតដល់គាត់បានលើកឡើងថាគាត់បានដោះបណ្ដឹងហ្នឹងរួចហើយក៏ប៉ុន្តែខ្ញុំគិតថាបណ្ដឹងដែលគាត់ត្រូវជាប់ហ្នឹងវាអត់មានពាក់ព័ន្ធរឿងច្បាប់អីដែលត្រូវចោតគាត់ទេមកពីទី1យើងមើលឃើញថាឆែកដែលបងលើកឡើងមិញហ្នឹងមិនមានសពលភាពនៅពេលណាទាំងអស់អត់មានដាក់ថ្ងៃខែទាំងអស់អត់មានដាក់ចំនួនលុយទៀត អញ្ចឹងទេទោះបីចាប់កាត់ឡើងតឡាការក៏ដោយក៏តឡាការហ្នឹងគ្មានអីទៅកាត់ទូគាត់ដាក់គុកអីទេបងពីអាហ្នឹងវាជាច្បាប់មួយដែលហៅថាវានៅស្ពិចស្ពិលនៅឡើយយើងមើលឃើញថាអាហ្នឹងវាមិនតាន់មានអ្វីដែលទៅចោតចោតគាត់ទេក៏ប៉ុន្តែរឿងហ្នឹងគាត់បានដោះស្រាយថាឈ្នះឈ្នះក្តីហើយក៏ប៉ុន្តែហេតុអីបានខ្ញុំគ្រាន់ចង់សួរថាហេតុអីបានរដ្ឋាភិបាលហ្នឹង លើកឡើងយកអាច្បាប់មួយហ្នឹងយកអាកំណត់ហេតុមួយហ្នឹងយកអារឿងមួយហ្នឹងមកចាប់កាត់ទៀតហើយហើយយើងសួរថាតើចាប់ហ្នឹងវាត្រូវទៅតាម ច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជាដែរទេមានអានៅក្នុងកតាណា នៅក្នុងច្បាប់ផ្នែកណាដូចបងលើកឡើងមកអញ្ចឹងទោះបីនៅក្នុងរដ្ឋប្រពៃនេះក៏ក៏ក៏រឿងហ្នឹងវាវាមិនត្រូវយកមកដោះស្រាយពេលបញ្ហាពេលហ្នឹងដែរ អញ្ចឹងសួរថារឿងដែលគេបង្កើតឡើងហ្នឹងវាជារឿងនយោបាយសុតសាតហើយចុះគេធ្វើហ្នឹងតើដើម្បីទប់ស្កាត់នៅអចរន្តនយោបាយនៅស្រុកខ្មែរហ្នឹងគេធ្វើហ្នឹងគេធ្វើរបៀបគេទប់ស្កាត់ចរន្តនយោបាយហ៎បងក៏ប៉ុន្តែសួរថាដំណោះស្រាយដែលដែលបញ្ហាកើតឡើង ចំពោះលោកថៃសិដ្ឋាអញ្ចឹងចំពោះយើងជាកុលបុត្រខ្មែរក្រមក៏ដូចជាខ្មែរហើយចំពោះគណៈបកភ្លើងទៀនហ្នឹងតើយើងមានយុទ្ធសាស្ត្រអ្វី ដើម្បីเตรียมទីឲ្យការដោះលែងលោកថៃស្ថាទេបងអឺអរគុណចំពោះសំណួរដោយអ្វីដែលខ្ញុំកាលណាខ្ញុំបាទពិតគេជម្រាបជូនខាងដើមអញ្ចឹងថាមេធាវីរបស់អេដាមថៃស្ថាលោកជូជំនី ទៅនឹងបានទៅជួបអេដាមថៃស្ថាម្សិលមិញហើយបានសួរគាត់ហើយគាត់បានបញ្ជាក់ច្បាស់ហើយថាសាច់ដែលគាត់ចេញហ្នឹងគឺជាសាច់មួយដែលមាន តែហត្ថលេខាទេ អត់មានចំនួន ទឹកប្រាក់ទេ ហើយក៏អត់មានការបរិច្ឆេទដែរអញ្ចឹងបើសិនជាតឡាការឯករាជ្យឬក៏តឡាការឬក៏ចៅក្រមដែលធ្វើការងារប្រកបទៅដោយវិជាជីវៈហើយនឹងក្រមសិលធម៌របស់តឡាការគឺបើយើងយោងទៅលើអង្គហេតុគឺมันអាចចាប់ឃុំខ្លួនឯកឧត្តមថៃស្ថាបានជាដាច់ខាតដោយសារមូលហេតុអីគឺដោយសារសែកហ្នឹងវាអត់មានសុពលភាព បាទអត់មានសុពលភាពទី1គឺអត់មានចំនួនទឹកប្រាក់ដែលត្រូវបើកអត់មានសុពលភាពទី2គឺអត់មានកាលបរិឆេទដែលផុតឬក៏រលត់សុពលភាពព្រោះតើតែមានសញ្ញេចំនួនទឹកប្រាក់ហើយចុះថ្ងៃខែ ថាយើងចេញថ្ងៃណា ផុតកំណត់ថ្ងៃណា អាហ្នឹងបានសែកហ្នឹងវាគេហៅថាមានអនុភាព ដើម្បីអនុវត្តប៉ុន្តែអឺខ្ញុំមិនដឹងថាចៅក្រមហ្នឹងគាត់ឈរទៅលើ អឺច្បាប់ណាទេឬក៏អឺក្រមណាដែលដែលយកមកធ្វើការវិនិច្ឆ័យឲ្យធ្វើសេចក្តីសម្រេចដែលដើម្បីចាប់ឃុំខ្លួនអៃដាមថៃខ្សែនិយាយម៉ាត់តែខ្លីបើយើងមើលទៅអឺមូលហេតុដោយអ្វីដែលខ្ញុំកាលណាខ្ញុំបាទពិតគេនិយាយជូនចឹងថាមូលហេតុនៃការ ចាប់ឃុំខ្លួនអៃដាមថៃខ្សែហ្នឹងគឺជារឿងនយោបាយ ជារឿងនយោបាយគឺដូចអ្វីដែលខ្ញុំកាលណាខ្ញុំបាទពិតគេអញ្ចឹងថាអឺអៃដាមថៃស្ថាគឺលោកខំប្រឹងគឺលោកមានឆន្ទៈមានមនសិការអឺដូចថាស្រឡាញ់ជាតិឃើញលោកហ៊ុនសែនសម្លាប់លទ្ធិជាបតៃក្នុងឆ្នាំ2018 17កន្លងទៅគាត់ដេកអត់លក់ឯងខ្ញុំគិតថាបងប្អូនជនជាតិដែលបានស្គាល់ អាដាមថៃស្ថាឃើញគាត់ក្រោយពីគេរំលាយគណៈបកប្រជាជាតិអាដាមថៃស្ថាស្គមបាទស្គមដោយសារគាត់ប្រមាថចិត្តហើយមិនដឹងថារកវិធីណាដើម្បី ជួយដោះស្រាយបញ្ហាជាតិបានអញ្ចឹងហើយបានលោកសម្រាប់ចាត់សំសិទ្ធធ្វើនយោបាយហើយបោះជំហានចូលទៅដឹកនាំគណៈបកភ្លើងទៀនឲ្យដំណើរការឡើងវិញដើម្បីចូលរួម ការបោះឆ្នោតយើងឃើញហើយគណៈបកភ្លើងទៀនចូលរួមការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ2022កន្លងទៅហ្នឹងគឺយើងបានទទួលបានគណៈបកភ្លឹងទៀនទទួលបានលទ្ធផល គួរជាទីគាត់ចិត្តគឺបានក្រុមប្រឹក្សាគុំជាង2000អាសនៈត្រឡប់មកវិញអាហ្នឹងគឺជាស្នាដៃអ្វីដែលគាត់ខំប្រឹងប្រែងធ្វើកន្លងមកអញ្ចឹងជាលទ្ធផលនេះអ្វីត្បិតតែបើយើងមើលមកជ្រុង គឺធ្វើឲ្យគណៈបកប្រជាជនវិភ័យប៉ុន្តែបើយើងមើលឲ្យទលាយ គឺសហគមន៍អន្តរជាតិគេមើលឃើញថាអឺស្រុកខ្មែរយើងណាគឺប្រឡោក ប្រជាធិបតេយ្យដោះឡើងវិញហើយអញ្ចឹងហើយ បានសហគមន៍អន្តរជាតិគេកំពុងផ្ដោតទៅលើគណៈបកភ្លើងទៀនខ្ញុំសូមឆ្លៀតឱកាសពិតប្រកេនក៏ដូចជម្រាបជូនបងប្អូនជនជាតិថាដោយសារខ្ញុំកណ្ណាខ្ញុំបាទធ្លាប់ជាអ្នកនយោបាយ ជាអតីតសមាជិកសភាដែលត្រូវបានជាប្រដ្ឋខ្មែរ ជាពិសេសគឺបងប្អូនយើងនៅខេត្តពោធិ៍សាត់បោះឆ្នោតផ្ដល់សេចក្តីទុកចិត្តឲ្យខ្ញុំខ្លាយទៅជាតំណាងរបស់បងប្អូនយើងនៅក្នុងសភានីតិការិក5អញ្ចឹងមកដល់សប្តាហ៍នេះក៏ខ្ញុំកាត់អភិបាលមិនមែនបោះបង់ទេគឺតែងតែមាន តំណែងតំណងជាពិសេសនៅស៊ីដនីយើង គឺយើងមាន លោកមេធាវីអៃសវត្ថីដែលជាអ្នកភ្ជាប់បាទជាមួយនឹងអ្នកនយោបាយព្រោះ លោកមេធាវីអេសវត្ថីលោកមានដោយថាតំណែងដំណល្អជាមួយអ្នកនយោបាយជាមួយ សមាជិកសភាសមាជិកប្រសិទ្ធិជាមួយមន្ត្រីរដ្ឋាភិបាលអូស្ត្រាលីជាមួយអតីតស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីលោក Gareth Evans អញ្ចឹងខ្ញុំកាលណាខ្ញុំបាទតែងតែព្យាយាមទៅជួបសួរយោបល់ហើយជាពិសេសគឺទទួលដំបូន្មានពីអ្នកនយោបាយ ព្រឹទ្ធាចារ្យអូស្ត្រាលីគឺយើងបានទៅជួបអឺលោក General John Sanderson យើងបានទៅជួបអឺអតីតស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីលោក Garrett Evans គឺសហគមន៍រដ្ឋជាតិនិយាយរួមទៅ ទាំងអស់គេបដោតទៅលើគណៈបកភ្លឹងទៀនថាតើយើងអាចស្ដារបន្លកប្រជាធិបតេយ្យហ្នឹងឲ្យដំណើរការឡើងវិញអត់អញ្ចឹងហើយបានយើងឃើញ ឯដំខៃថាក្រោយពីការបោះឆ្នោតឃុំហើយឃើញគាត់សบายចិត្តគាត់សบายចិត្តដោយសារលទ្ធផលបានជាទីមោទនៈដែលយើងទទួលបានអាសនៈមួយចំនួនត្រឡប់មកវិញដែល ត្រូវបានអាសនៈទាំងអស់ត្រូវបានគេប្លន់បាទក្រោយពីគេរំលាយគណៈបកសុជាតិហើយយើងគិតថាអាសនៈក្រុមប្រឹក្សាគុំសង្កាត់របស់គណៈបកសុជាតិយើងជាង5000ហើយគេប្លន់យុទ្ធចែកគ្នាអស់ហើយយើងទៅដើមមកវិញបានជាង2000 អាហ្នឹងវាជាមោទនៈហើយគាត់យើងឃើញគាត់សុបាយចិត្តគាត់ក៏ដូចថាមានសុខភាពល្អឡើងវិញឃើញមាន សាច់មានឈាមហើយគាត់ខំប្រឹងខំប្រឹងនិយាយរួមទៅគាត់មិនបោះបង់ទេខ្ញុំអ្វីដែលខ្ញុំអឺដូចថាខ្លោចចិត្តរន្ធត់ហ្នឹងណាហើយដល់ថៃស្ថាប្រវត្តិរបស់គាត់តស៊ូនៅលើទឹកដីកម្ពុជាក្រោមហ្នឹងគឺលំបាកណាស់លំបាកយ៉ាងម៉េចខ្ញុំជឿថាបងប្អូន កម្ពុជាក្រោមដឹងហើយថា ព្រោះថ្ងៃយើងនៅលើទឹកដីកម្ពុជាក្រោមណា អាចធ្វើសកម្មភាព ដើម្បីការពារសិទ្ធិដើម្បីការពារប្រពៃណីវប្បធម៌របស់ខ្មែរកម្ពុជាក្រោមយើង គឺមាន តែនៅក្នុងវត្តទេមាន តែបួសជាសង្ឃទេហើយពេលដែលបួសជាសង្ឃហ្នឹងក៏អត់មានឱកាសដើម្បីធ្វើសកម្មភាពពេញលេញតែឯដំថៃស្ថាធ្លាប់ពេលខ្លះណាភៀសបកាយពេលដែលលោកនៅជាសង្ឃភៀសបកាយទៅពួននៅវាស្រែពី ការតាមចាប់ការតាមធ្វើទុកបុកម្នេញពីអាជ្ញាធរវៀតណាម អញ្ចឹងការតស៊ូរបស់ឯកឧត្តមថៃស្ថាដើម្បីបុព្វហេតុជាតិខ្មែរគឺធំធេងมันអាចកណនីបានកណនីបានហើយពេលដែលរត់ភៀសខ្លួនពីអាញាធរវៀតណាម ពីការតាមធ្វើទុកបុកម្នេញពីអាញាធរវៀតណាមមកដល់ទឹកដីខ្មែរហើយលោកមិនបោះបង់ដោយអ្វីដែលខ្ញុំកាលណាខ្ញុំបាទទឹកគេប្រៀបជូនចឹងថាលោកបានចូលរួមតស៊ូក្នុងចលនាតស៊ូហើយអាញាធរវៀតណាមនៅតែតាមរងរឿងគាត់នៅទូបីជាគាត់នៅលើទឹកដីកម្ពុជាក្រោមហើយ តាមរោរឿងគាត់ មានពេលខ្លះគឺថាយើងបងប្អូនជនជាតិសិតអ្នកដែលស្គាល់អេដាមថៃស្ថានគឺដឹងថាគាត់ពេលខ្លះគេមិនទាំងឲ្យទៅទៅស្រុកកំណើតនៅខេត្តព្រះពាំងដើម្បីបានជួបសួរសុខទុក្ខមើលថែទាំសុខភាពដោយថាឪពុកម្ដាយគាត់គេអត់អាញាធិបតេយ្យហាមគាត់មិនឲ្យទៅទៅទៀតអញ្ចឹងទោះបីជាថាភៀសមកដល់ទឹកដី ខ្មែរហើយ យើងគិតថា ទឹកដីខ្មែរជាទឹកដីរបស់យើងហើយ ទឹកដីខ្មែរកំពុងតែគ្រប់គ្រងដោយអាជ្ញាធរខ្មែរហើយប៉ុន្តែគេនៅតែតាមធ្វើទុកបុកម្នេញឯកឧត្តមហៃថាហើយមកដល់ថ្ងៃនេះគឺយើងឃើញហើយ ថាអាជ្ញាធរលោកអ៊ុនសែនចាប់ឯកឧត្តមហៃថាគុំខ្លួនគឺសម្រាប់ខ្ញុំគឺខ្ញុំមានក្តីរន្ធត់ព្រោះយើងយកអ្នកស្នេហាជាតិអ្នកដែលមានឧត្តមកតិស្រឡាញ់ជាតិពិតប្រកប យកទៅឃុំខ្លួនធ្វើឲ្យលោកបាត់បង់ឱកាសដើម្បីបញ្ចេញសមត្ថភាពឬក៏ធ្វើសកម្មភាពដើម្បីបុព្វហេតុជាតិខ្មែរបងខ្ញុំខ្ញុំកាត់បងតិចបងក្រោយពីពេលខ្ញុំស្ដាប់ព័ត៌មានទាំងអស់របស់លោកសេចក្ដាររយៈកន្លងមកហើយហ្នឹងគាត់តែងតែឡើងនៅលើវេទិកាជាពិសេសវេទិកាសាធារណៈជាច្រើនគាត់តែងតែនិយាយអំពីទឹកដីកម្ពុជាក្រមនិយាយអំពីយួនបានចូលមកកម្ពុជាវៀតណាមបានបញ្ជូនអឺ ឯកទេសរបស់វៀតណាមចូលមកទឹកដីកម្ពុជាហើយធ្វើការនយោបាយលេីឡំជាមួយខ្មែរយើងនៅកម្ពុជាជាដើមនឹងធ្វើឲ្យគាត់នឹងមានការវេខែកញែកអំពីរឿងរ៉ាវទាំងអស់ដែលជារឿងសម្ងាត់មួយចំនួននៅក្នុងប្រទេសកម្ពុជាហ្នឹងឲ្យសាធារណជនបានដឹងអំពីផុតបទយួនយ៉ាងយ៉ាងនេះយ៉ាងនោះដែលមកធ្វើការងារអឺបំបែកជារូបកាយនឹងពីរូប កាយមួយទៅជារូបកាយមួយផ្សេងទៀតណានៅប្រទេសកម្ពុជាហ្នឹងធ្វើឲ្យមានការប៉ះពាល់ដល់រដ្ឋអំណាចយួនសប្តាហ៍ហ្នឹងដែរដូច្នេះហើយចេញពីអាចំណុចអស់ទាំងហ្នឹងហើយខ្ញុំចង់ដាក់សំណួរសួរបងថាតើវាមានសម្ពាធពីរដ្ឋអំណាចយួនដែរទេក៏ដូចជាឬក៏មានអឺ កិច្ចការងារមួយចំនួនវាចេញពីការងារបង្បញ្ជាបង្កប់ពីរដ្ឋអំណាចជួនហ្នឹងមកលើរដ្ឋអំណាចរបស់ហ៊ុនសែនដែរទេដោយសារតែមានការប៉ះពាល់ប៉ះទង្គិចផ្លូវចិត្តទៅលើរដ្ឋអំណាចវៀតណាមហ្នឹងនៅប្រទេសកម្ពុជាហ្នឹងដែរទេដែលធ្វើឲ្យគេមានការមិនទុកចិត្តឬក៏គេមិនចង់ឲ្យដំណើរការរបស់នយោបាយរបស់លោកថាជាថាហ្នឹងដំណើរការទៅមុខទៀតអាហ្នឹងខ្ញុំសង់ចង់សួរបងចំណុចទាំងមួយបង អរគុណខ្ញុំជឿថាប្រសងគ្រប់ព្រះអង្គក៏ដូចជាបងប្អូន ជនជាតិជាពិសេសគឺបងប្អូន ខ្មែរយើងហើយនិងខ្មែរក្រមធ្លាប់បានឮអ្វីដែលអេដាមថៃសាអឺថ្លែងនៅនៅ ក្នុងវេទិកាមួយ គឺអឺលោកថ្លែងថាអឺពូជរបស់លោក គឺមិនមែនពូជក្បាត់ជាតិទេអញ្ចឹងគឺ សម្រាប់ខ្ញុំខ្ញុំកាលណាខ្ញុំបាទគឺខ្ញុំយល់ថាអាដាមថៃសា គឺជាមជររបស់អង្គការសឺតគុយអង្គការសឺតគុយគឺសុកចិត្តលះបង់ជីវិតដើម្បីបដូរនឹងសាសនាហើយនឹងជាតិវប្បធម៌អរិយធម៌របស់ខ្មែរយើង ដែលនៅ ក្នុង ដែនសណ្ដនៃទន្លេមេគង្គប៉ែកខាងក្រោមព្រោះអឺនឹងគឺជាដែនដីខ្មែរប៉ុន្តែគ្រាន់តែអាញាធរ បារាំងកាត់ទៅឲ្យអាញាធិបតេយ្យវៀតណាមគ្រប់គ្រងអញ្ចឹងយើងគិតមើលទៅថាអ្វីដែលយើងឮបាទយើងឮអៃដាមថៃសាថ្លែងហ្នឹងគឺយើងដឹងច្បាស់ហើយថាការតាំងចិត្តចេញពីឆន្ទៈគឺមោះមុតខ្លាំងណាស់ដើម្បីបបផែជាតិខ្មែរហើយយើងមើលសកម្មភាពសកម្មភាពអៃដាមថៃស្ថានដោយអ្វីដែលខ្ញុំរៀបរាប់អំពីប្រវត្តិសង្ខេបជូនអញ្ចឹងថា តាំងពីនៅបួសជាសង្ឃនៅលើទឹកដីកម្ពុជាក្រោមរហូតមកដល់ទឹកដីខ្មែរហើយធ្លាប់ជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាគឺអាយដាមថៃថាបានបំពេញបេសកកម្មធំធេងណាដើម្បីបបផែតជាតិខ្មែរក៏ដូចជា ខ្មែរក្រមហើយលោកមិនដែលបោះបង់ទេអាដាមថៃថាគឺតែងតែធ្វើពិធីរំលឹករំលឹកខួបនៃការប្រកល់ទឹកដីកម្ពុជាក្រមទៅឲ្យអាញាធិបតេយ្យវៀតណាមគ្រប់គ្រងជារៀងរាល់ឆ្នាំ មិនដែលខានទេគឺមិនដែលខានទេហើយខ្ញុំក៏តែងតែចូលរួមជាមួយគាត់នៅពេលដែលខ្ញុំនៅរស់នៅលើទឹកដីខ្មែរក្នុងប្រទេសកម្ពុជាហ្នឹងគឺមិនដែលខានរៀងរាល់ឆ្នាំគឺចូលរួមជាមួយឯកឧត្តមថៃថាហើយហើយទោះបីជាមកដល់ថ្ងៃនេះមករស់នៅឆ្ងាយដោយសារនិរទេសខ្លួន ពីការធ្វើទុកបុកម្នេញពីអាញាធរលោកហ៊ុនសែនមកដល់ប្រទេសអូស្ត្រាលីហើយក៏តែងតែផ្ដល់ជាមធ្យោបាយជួយគាត់ដើម្បីប្ររពពិធីរំលឹកខួប អឺនៃការដែលអាញាធិបតេយ្យកាត់ទឹកដីខ្មែរយើងទៅឲ្យអាញាធិបតេយ្យគ្រប់គ្រងហ្នឹងគឺជារៀងរាល់ឆ្នាំអញ្ចឹងអ្វីដែលជាមនសិការបេះដូងហើយនឹងសកម្មភាពរបស់ឯកឧត្តមបងគឺបងបងអាត្មាចង់ជួតចោតសួរត្រង់ចំណុចបងតឹងនិយាយវិញថា តើវាជាការចាប់ខ្លួននោះវាអាចជះអតិពលអំណាចពីបទបញ្ជាពីលើមកដែរទេបញ្ជាពីខាងវៀតណាមមកដែរទេអឺ គណៈហ្នឹងគណៈដែលគណៈចង់ទាញថាការដែលអាយដាមអាយដាមថៃស្ថា គឺជាយើងអាចថាជានិមិត្តរូបដែលគាត់តែងតែចូលរួមដាស់តឿនខ្មែរក៏ដូចខ្មែរក្រមឲ្យដឹងឲ្យចង ចាំ អំពីការដែលអាញាធិបរាំងកាត់ទឹកដីខ្មែរយើងទៅឲ្យអាញាធិបរាំងគ្រប់គ្រងហេតុនេះគឺធ្វើឲ្យអាញាធិបវៀតណាមនឹងអត់សុបាយចិត្តទេគឺតែងតែដូចថាតាមធ្វើទុកបុកម្នេញមកលើអាដាមថៃស្ថា ជារៀងរហូតមកបាទជារៀងរហូតមកហើយសកម្មភាពរបស់ដើមថៃស្ថានហ្នឹងគឺត្រូវបានតាមដានដោយអាជ្ញាធរវៀតណាម ហើយនិងអាជ្ញាធរខ្មែរហ្នឹងគឺជារៀងរហូតមកនិយាយរួមទៅដោយសារខ្ញុំកណាខ្ញុំបាទជាអតីតសហការីរបស់គាត់អញ្ចឹងមានពេលច្រើនណាស់ដែលយើងនៅជាមួយគ្នាបាទដែលយើងទៅធ្វើការជាមួយគ្នា មានមានអនុសាវរីយ៍ដែលចុះ មូលដ្ឋានជាមួយអាដាមថៃស្ថា ហើយមានអនុសាវរីយ៍ដែលយើងចូលរួមការធ្វើរំលឹកពិធីដែលអាញាធិបរាំងកាត់ទឹកដីខ្មែរក្រមទៅឲ្យអាញាធិបវៀតណាមគ្រប់គ្រងហ្នឹងហើយយើងឃើញមានកម្លាំងសមត្ថកិច្ចតាមដានអេដាមថៃស្ថាយើងឃើញមានពួកកិញដែលអាចអាញាធរយួនបញ្ជូនមកទៅឲ្យទៅតាមដាន ហើយនឹងធ្វើទុកបុកម្នេញដល់ថៃស្ថាអញ្ចឹង យើងដឹងថាទូបីអាដាមថៃថាលោកមិនមែនមិនដឹងទេព្រោះអ្វីដែលដែលធ្វើកន្លងមកហ្នឹងគឺអឺអាដាមថៃថាភាកច្រើនគឺលោកដឹងខ្លួនថា លោកប្រឈមនឹងគ្រោះថ្នាក់ច្រើនណាស់ព្រោះទាំងអាញាធរវៀតណាមក៏គេមានបញ្ជូនយើងហៅថាកិញគេមកតាមដានសកម្មភាពរបស់គាត់ណាទាំងអាញាធរខ្មែរក៏មានភ្នាក់ងារឬក៏កិញអាញាធរហ្នឹង តាមដានសកម្មភាពរបស់គាត់តាមធ្វើទុកបុកម្នេញរបស់គាត់ហើយអឺនិយាយឲ្យត្រង់ទៅណាអាដាមថៃស្ថាណាបើលោកជាមនុស្សលោភលន់នឹងរបស់ក្រៅខ្លួនដែលដោយអ្វីដែលតឡាការក្រុងភ្នំពេញចោតណាគឺអាដាមថៃស្ថានឹងចង់បានអីក៏បានដែរនិយាយមួយម៉ាត់អញ្ចឹងថាអាញាធរវៀតណាមណាវាឲ្យទាំងអស់ឲ្យតែគាត់យកហើយគាត់ឈប់ធ្វើសកម្មភាពតវ៉ា ទៀមទា ទឹកដីកម្ពុជាក្រោមទៀមទាសិទ្ធិសេរីភាពរបស់ខ្មែរកម្ពុជាក្រោមឈប់ចូលរួមកម្មភាពនយោបាយនៅលើទឹកដីកម្ពុជាគឺគេឲ្យទាំងអស់ទាំងអាជ្ញាធរវៀតណាមទាំងអាជ្ញាធរនៃរបបលោកហ៊ុនសែនប៉ុន្តែដោយសារអាដាមកតេដោយសារមនសិការស្នេហាជាតិគឺអាដាមថៃស្ថាអត់យកអីទាំងអស់ហើយសុខចិត្តព្រោះនៅតស៊ូលំបាក មានពេលខ្លះគឺខ្ញុំនិយាយការពិតទៅចោះថាអាដាមថៃស្ថា ពេលខ្លះគឺថាលោក ស្ទឹងតែថាអត់មានលុយចាយប៉ុន្តែលោកនៅតែតស៊ូដើម្បីបបផែតជាតិខ្មែរក៏ដូចខ្មែរក្រមអញ្ចឹងយើងគិតមើលបើសិនជារឿងហ្នឹងជារឿងរដ្ឋវេនីសម្រាប់ខ្ញុំកាលណាខ្ញុំបានណាគឺខ្ញុំជឿថាគេគេចោទថាអេដាមថៃស្ថាហ្នឹងចេញផ្សាយហ្នឹងជាពាក់លុយគេប្រហែលជា30000ដុល្លារអាមេរិកខ្ញុំកាលណាខ្ញុំបានតែមកដល់ម៉ោងនេះណា លុយ30000ដុល្លារអាមេរិកឯកឧត្តមថៃសាអាចអំពាវនាវរកបានបើសិនជារឿងហ្នឹងជារឿងពិតប៉ុន្តែសម្រាប់ខ្ញុំការអភិបាលគឺម្ដងមកនេះខ្ញុំការអភិបាលយល់ថាអានេះគឺជារឿងប្រឌិតដើម្បីចោតហើយចាប់ឃុំខ្លួនឯកឧត្តមថៃសាដោយមើលឃើញថាឯកឧត្តមថៃសាមានសក្តានុពល អាចទៅដឹកនាំគណៈបកភ្លើងទៀនធ្វើឲ្យគណៈបកភ្លើងទៀនទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតឆ្នាំ2023ខាងមុខនោះអញ្ចឹងហើយបាន អាញាធរនៃរបបហ៊ុនសែនគឺចាប់ឃុំខ្លួនអាដាមថៃថាហើយបងប្អូនជនជាតិជាពិសេសបងប្អូនខ្មែរក្រមបងប្អូនប្រជាប្រដ្ឋខ្មែរយើងនៅនៅលើទាំងអស់នៅក្នុងពិភពលោកគឺអាញាធរវៀតណាមសบายចិត្តណាស់នៅពេលដែលអាញាធរនៃរបបលោកហ៊ុនសែនចាប់អាដាមថៃសាឃុំខ្លួននេះគឺ គេសบายចិត្តណាស់ហើយបើយើងគិតអំពី ប្រវត្តិរបស់គណៈបកប្រជាជន គឺគណៈបកប្រជាជនបង្កើតដោយហូជីមិញ ដែលបងប្អូនជនជាតិគឺ ស្គាល់ហើយថាហូជីមិញជានរណាអញ្ចឹងយើងគិតទៅថាអឺវាអឺគេហៅថា influence បាទ influence នៅក្នុងការគ្រប់គ្រងបងបងបងកាត់បងបន្តិចមិនចូលដល់ចំណុចទៅខ្ញុំខ្ញុំគាត់ទៅលើកឡើងថាហេតុអីបានយើងលើកដល់ចំណុចតេតួងជាមួយនឹង ប្រទេសកម្ពុជាទាក់ទងជាមួយនឹងរដ្ឋអំណាចវៀតណាមមកពីកាលប្រហែលឆ្នាំកន្លងមកហើយហ្នឹងលោកទឹមសុខនជាសាច់ជាតិខ្មែរក្រមមួយអង្គហើយគាត់បានមកបួសរៀននៅ ប្រទេសកម្ពុជាហ្នឹងតាំងពីតូចរហូតដល់ខ្លាយទៅជាចៅអធិការនៅវត្តភ្នំដិនហ្នឹងអឺក្រោយពីពេលលោកសកម្មភាពតស៊ូតវ៉ាក្នុងសិទ្ធិមនុស្សសម្រាប់ជនជាតិខ្មែរកម្ពុជាក្រម នៅតាមព្រំដែននៃខេត្តភ្នំដិននៅស្រុកភ្នំដិនខេត្តតាកែវហ្នឹង ក៏ទៅបានអាជ្ញាធរយួនហ្នឹងបញ្ជូនសារហ្នឹងមកឲ្យរាជរដ្ឋាភិបាលកម្ពុជាចាប់លោកទៅដាក់គុកនៅប្រទេសវៀតណាមដែរអញ្ចឹងហើយបាទខ្ញុំមើលឃើញថាក្រោយអំពីការនិយាយពីនយោបាយតាក់ទងជាមួយនឹងប្រវត្តិសាស្ត្រ ប្រពៃណីនៅកម្ពុជាក្រមត្រូវបានយួនរឹតបន្តឹងធ្វើបាបធ្វើទុកបុកម្នេញរហូតដោយបងលើកឡើងលោកថៃស៊ីសាជាដើមផ្ដាល់ខ្លួនរបស់គាត់ហ្នឹងដល់រហូតគាត់ឃ្លាតចាកពីប្រទេសវៀតណាមកម្ពុជាក្រមហ្នឹងមករស់នៅកម្ពុជាហ្នឹងហើយគាត់នៅតែធ្វើសកម្មភាពហ្នឹងអញ្ចឹងទៅទៅ បានវាក្តៅក្រហាយដល់រដ្ឋតំណាងវៀតណាមហ្នឹងខ្ញុំអញ្ចឹងបានគេធ្វើវិធីសាស្ត្រនាំឲ្យគាត់ទៅ ជាប់គុកបានឬក៏អាស្រ័យហេតុផលមួយចំនួនធ្វើគេចាប់គាត់ហ្នឹងមកពីរឿងហ្នឹងប្រហែលជាមានការលូកដៃចូលពីប្រទេសវៀតណាមមកអញ្ចឹងខ្ញុំសួរបងចំនួនមួយបន្តដើម្បីឲ្យបងចូលដល់ចំណុចដែលបងកំពុងនិយាយមកសួរថាអញ្ចឹងសប្តាហ៍ហ្នឹងរដ្ឋអំណាចវៀតណាមយើងហ្នឹងនៅតែយករបបប្រទេសវៀតណាមហ្នឹងមកធ្វើជាការងារអស់គុណនៃ តាមអាចរណ៍17មករាហ្នឹងរហូតដល់ការជំនួយ ជួយ ពីគេមករហូតនៅតែយើងដឹងគុណគេរហូតទោះបីខ្មែរកម្ពុជាក្រមនោះធ្វើការចលនានៅប្រទេសកម្ពុជានឹងវៀតវៀតណាមគេតែងតែ ប្រើអាអធិបុលគេនឹងមកលើរាជរដ្ឋាភិបាលកម្ពុជានឹងឲ្យដោះស្រាយឬក៏ចាប់ខ្មែរយើងទៅតាមទំនឹងចិត្តរបស់គេនឹង អាហ្នឹងវាវាជាការងារមិនដែរបងមកពីយើងជារដ្ឋអំណាចប្រទេសមួយឯករាជ្យទៅហើយហើយ យើងនៅតែថិតក្រមអំណាចរបស់គេអញ្ចឹងឬក៏ជាការងារហ្នឹងវាវាវាប្រែប្រួលទៅតាមអចរន្តយ៉ាងម៉េចបងសូមឲ្យបងជួយបញ្យល់កន្លែងហ្នឹងតិចផងអឺជាការប៉ັດខ្ញុំជឿថាបងប្អូនជនជាតិខ្មែរយើងដឹងច្បាស់ហើយថាអាញាធរជាពិសេសគឺ លោកហ៊ុនសែនហ្នឹងគឺត្រូវបានលើកបន្ទុកដោយអាជ្ញាធរវៀតណាម ក្រោយពីវៀតណាមឈ្លានពានទឹកដីខ្មែរយើងនៅក្នុង ខែមករាឆ្នាំ1979បាទរបបលោកហ៊ុនសែនតែងតែលើកអំពីគុណសម្បត្តិដែលគេថាវៀតណាមមករំដោះយើងជួយយើងអីចឹងប៉ុន្តែយើង គិតអំពីតត្តភាពបាទគឺក្រោយពីវៀតណាមឈ្លានពានហើយគឺយើងគិតមើល ពីឆ្នាំ79រហូតមកដល់ឆ្នាំ92តើស្ថានភាពរស់នៅរបស់យើងរបៀបម៉េចអានេះខ្ញុំគ្រាន់តែទាញស្មារតីបងប្អូនជនជាតិឲ្យថ្លឹងថ្លែងមើលថាពីឆ្នាំ79ដែលវៀតណាមឈ្លានពានមកលើទឹកដីខ្មែរយើងនេះរហូតដល់ឆ្នាំ1992ហ្នឹងតើស្ថានភាពប្រទេសកម្ពុជាយ៉ាងម៉េចអញ្ចឹងយើងទាំងអស់គ្នាយើងដឹងហើយថាអាញាធរនៃរបបលោកហ៊ុនសែនហ្នឹងគឺត្រូវបានលើកបន្ទុកទៅដោយអាញាធរវៀតណាមទេតាំងពីឆ្នាំ79មក ហើយបើយើងរាប់បាទពីឆ្នាំ79មកដល់បច្ចុប្បន្ននេះគឺជា40ឆ្នាំហើយហើយអាញាធរលោកហ៊ុនសែននៅតែបន្តបំផុសឲ្យជាប្រវត្តិខ្មែរដឹងគុណវៀតណាមឬក៏ដឹងគុណយួនតទៀតអញ្ចឹងសួរថាតើយើងជាតិខ្មែរយើងមានអធិបតេយ្យភាពម៉េចតែម្នាក់ម្នាក់យើងគិតថាយើងចង់បានអធិបតេយ្យភាពការពារអធិបតេយ្យភាពតើអ្វីជាអធិបតេយ្យភាពរបស់យើងបើមានគេលូកដៃចូលមកហើយយើងគិតពីដឹងគុណគេអញ្ចឹង ហើយយើងត្រឡប់ទៅប្រៀបធៀបពី79មកដល់92ហើយពី93មកដល់បច្ចុប្បន្នបងប្អូនជនជាតិពី79មកដល់កាប់ឆ្នាំ1992ណាស្រុកខ្មែរយើងគឺបើនិយាយពីកម្មវិបាលគឺហូបអង្គរបបទេ បាទគឺហូបអង្គរបបទេហើយយើងរស់ក្នុងស្ថានភាពលំបាកប្រទេសជាតិក៏អត់មានការអភិវឌ្ឍអីដែរតែក្រោយ ពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស23ដុល្លារអឺ ឆ្នាំ1991ហ្នឹងមកដែលអ៊ុនតាក់ចូលទៅគ្រប់គ្រងគេហៅថាអាញាធិបតេយ្យបដិសន្ធអ៊ុនតាក់ហ្នឹងគ្រប់គ្រង តាមឆ្នាំចុងឆ្នាំ92ហើយពី93ហ្នឹងមករហូតមក គឺប្រទេសខ្មែរយើងប្រែប្រួលឥឡូវខ្ញុំគ្រាន់តែសួរបងប្អូនជនជាតិឲ្យឆ្លើយខ្លួនឯងថា ពី79មកដល់92យើងមានតែស្គាល់ដុល្លារអាមេរិកទេបើអត់ដែរស្គាល់ទេមិនដឹងដុល្លារអាមេរិកហ្នឹងយ៉ាងម៉េចព្រោះខ្ញុំកាត់ដល់ខ្ញុំបាននិយាយរួមទៅ កើតលើទឹកដៃខ្មែររស់លើទឹកដៃខ្មែរចូលរួមសកម្មភាពរៀនសូត្រលើទឹកដៃខ្មែរចូលរួមសកម្មភាពធ្វើនយោបាយលើទឹកដៃទឹកដៃខ្មែរហើយទៅនឹងភៀសខ្លួនឆ្នាំ2017ដោយដោយរបបលោកហ៊ុនសែនធ្វើទុកបុកម្នេញតាមរយៈការរំលាយគណៈបកប្រជាជាតិចង់ចាប់ឃុំខ្លួននិយាយត្រង់ទៅគណៈរដ្ឋភៀសមកមិនចង់រួចផងគេគាត់ នៅព្រំដែនចង់អត់ឲ្យចាញ់ផងអញ្ចឹងគឺទៅមកឆ្នាំ2017ទេ ដូច្នេះបើយើងគិតមើលទៅថាពី79មកដល់92សូម្បីតែដុល្លារយើងមិនស្គាល់ផងហើយការរស់នៅរបស់មេដឹកនាំនៃរបបក្រុងភ្នំពេញដែលយើង គេហៅថាកម្មាភិបាល គឺក្រមរបបទេហូមករបបនិយាយមកថាហូមករបបអញ្ចឹងវាអត់មានទីផ្សារទេបាទយើងអត់មានអនុវត្តទីផ្សារសេរីដោយអ្វីដែលយើងកំពុងធ្វើរាល់ថ្ងៃឬក៏ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី ឆ្នាំ91ឬក៏2093មកទេអញ្ចឹងខ្មែរយើងយើងស្គាល់ដុល្លារក្រោយពីអ៊ុនតាក់ចូលស្រុកតើបាទក្រោយពីអ៊ុនតាក់ចូលស្រុកទៅខ្មែរយើងស្គាល់ដុល្លារស្ថានភាពសេដ្ឋកិច្ចយើងក៏ប្រែប្រួលបាទហើយយើងទទួលជំនួយ ពីប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហ្នឹងណាគឺមួយឆ្នាំមួយឆ្នាំរាប់ពាន់លានដុល្លារអញ្ចឹងតាមរយៈជំនួយទាំងអស់ហ្នឹងគឺបានអាច ធ្វើឲ្យខ្មែរយើង មានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធមានលទ្ធភាពអភិវឌ្ឍប្រទេសជាតិមានលទ្ធភាពអភិវឌ្ឍសេដ្ឋកិច្ចជាតិមានតំណែងតំណងពាណិជ្ជកម្មជាមួយប្រទេសផ្សេងផ្សេងលើសកលលោកអញ្ចឹងហើយបានធ្វើឲ្យសេដ្ឋកិច្ចយើងរីកចម្រើនធ្វើឲ្យជីវភាពរស់នៅរបស់យើងបានប្រសើរតែបងប្អូនជនជាតិជំនួយក្តីចំនួនសេដ្ឋកិច្ចក្តីបើសិនជាយើងមានមេដឹកនាំស្អាតស្អំបើសិនជាយើងមានមេដឹកនាំ ស្រឡាញ់ជាតិស្នេហាជាតិស្រឡាញ់ជាប្រវត្តិមិនពុករលួយ មិនលួចជាតិជាតិខ្មែរយើងគឺរីកចម្រើនជាងនឹងឆ្ងាយណាស់មិនយើងពិបាកវេទនារាល់ថ្ងៃប្រជាពលរដ្ឋខ្មែរប្រមាណជាង2លានអ្នកកំពុងតែទៅធ្វើជាកម្មករនៅប្រទេសថៃអករាប់អឺសែនអ្នកនៅកូរ៉េខាងត្បូង ទៅម៉ាឡេទៅជប៉ុន យើងទៅធ្វើកម្មករសិតតែជាការងារដែលប្រើដោយកម្លាំងបើអត់ អ្នកខ្លះរៀនបានដល់បណ្ឌិតតែបែរទៅធ្វើកម្មករនៅកូរ៉េអីជាដើមយើងគិតមើលជារឿងមួយគួរស្ដាយបែរសំណួរសួរថាហេតុអីគឺដោយសារយើងមានមេដឹកនាំដែលលួចជាតិដែលលួចជាតិគេប្រវាញ់ជាតិអញ្ចឹងយើងប្រៀបធៀបថា79ដល់92កម្មាភិបាលទាំងអស់ហូបអង្គរបបតែយើងមើលមកដល់ឥឡូវមកដល់ឥឡូវយើងមើលកម្មាភិបាលទាំងអស់គេរស់នៅរបៀបម៉េចហើយយើងរស់នៅរបៀបម៉េចឥឡូវយើងត្រឡប់មក សំណួរដែលខ្ញុំកណាខ្ញុំបាទសួរមិញបងប្អូនឆ្លើយបាទឆ្លើយតែខ្លួនឯងថាតើគេរស់នៅរបៀបម៉េចយើងរស់នៅរបៀបម៉េចហើយយើងគួរបន្តឲ្យគេដឹកនាំរបៀបហ្នឹងតទៅទៀតឬមួយក៏យើងត្រូវធ្វើសកម្មភាពដើម្បីផ្លាស់ប្ដូរឲ្យឲ្យមានការផ្លាស់ប្ដូរជីវភាពរស់នៅរបស់យើងឲ្យអាចអឺសង្គ្រោះស្ដារសេដ្ឋកិច្ចជាតិស្ដារសិទ្ធិសេរីភាព ស្ដារលទ្ធិជាតៃនៅក្នុងប្រទេសកម្ពុជាឡើងវិញហើយសហគមន៍ប្រជាជាតិគេទទួលស្គាល់ការខ្មែរយើងមានជាតៃ ស្របតាមរដ្ឋធម្មនុញ្ញរបស់យើងតែយើងងាកមករឿងរបស់ហៃដាមថៃស្ថានឥឡូវឥឡូវបង ខ្ញុំខ្ញុំចង់កាត់បងតំណែងសិនថាយើងចង់ផ្ដោតអារម្មណ៍ទៅលើរឿងលោកអៃដាមថៃស្ថានម្ដងទៀតថាតើចូលដល់ស្ថានភាពបែបហ្នឹង ហើយកិច្ចការងារដែលយើងបានស្ដាប់បង រាយរាប់ទាំងអស់ហ្នឹងសិតតែជារឿងនយោបាយតែបទិនជាមួយនឹងរឿងនយោបាយទៅមានវិធីសាស្ត្រធ្វើឲ្យគេ ក្តោបខាយគេអាចគ្រួចំណុចណាមួយដែលជាចំណុចដែលគេអាចចាប់ជើងបាន ទៅគេចាប់លោកថៃស្តាទៅប៉ុន្តែយើងមើលចំណុចដែលគេចាប់លោកថៃស្តានោះมันសមជាការងារនៅក្នុងច្បាប់ព្រំតនចាប់លោកថៃស្តាទៅខំខ្លួនទេវាគ្រាន់តែទៅមកច្បាប់រដ្ឋប្រពៃនេះតែប៉ុណ្ណោះអញ្ចឹងទេអាច្បាប់ដែលគេយល់លើកឡើងមកអាច្បាប់ដដែលទេរឿងដដែលទេរឿងតែមួយហើយកាត់ក្តីរួចស្រេចហើយបែរទៅជាយកមកកាត់ក្តីទៀតអាហ្នឹងបើនិយាយពីរឿងផ្លូវច្បាប់នៅប្រទេសអូស្ត្រាលីលោកថៃស្តាច្បាស់ជាឆ្នេះហើយក៏ប៉ុន្តែយើងមើលទៅតាមប្រព័ន្ធច្បាប់ នៅស្រុកខ្មែរវិញ ជាពិសេសតុលាការជាដើមនឹងខ្ញុំជឿជាក់ថាបើសិនគេមានគោលបំណងចង់ឲ្យលោកថៃសិដ្ឋាជាប់ក្នុងកំឡុងដែលចិត្តដល់ពេលបោះឆ្នោតហ្នឹងតាមការពិតបើខ្ញុំស្ដាប់បងហើយនឹងស្ដាប់នៅ អាស្ថានភាពហ្នឹងគេចង់ឲ្យគេចង់ធ្វើឲ្យលោកថៃសិដ្ឋាហ្នឹង ឈួរត្រឹងនៅម្ដុំមិនចង់ឲ្យលោកថៃទេស្ថានឹងចលនាក្នុងការងារផ្សព្វផ្សាយព័ត៌មានក្នុងទួលនីតិតំណាងអង្គណបកដើម្បីបោះឆ្នោតថ្នាក់ជាតិនៃថ្ងៃទី23ខែកក្កដាខាងមុខនឹងទេហើយសួរថាចុះបើសិនតែយើងបាត់បង់នៅសកម្មជនយើងក្នុងការងារតវ៉ាទៀមទាអឺ អឺជិញជាសកម្មភាពធំធំដោយលោកថៃតេតាហ្នឹងដើម្បីដឹកនាំឲ្យប្រជា ជនយើងក្រោកឡើងដើម្បីទាមទារយុទ្ធសិទ្ធិសេរីភាពរបស់ខ្លួនយើងមកទាមទារយុទ្ធសិទ្ធិឆ្នោតរបស់យើងមកទាមទារដើម្បីដល់ជិះដល់ការជ័យជំនះរបស់យើងនៅថ្ងៃ23កក្កដាខាងមុខហ្នឹងតើយើងទាំងអស់គ្នាដែលជាខ្មែរនៅកម្ពុជាហ្នឹងហើយក៏ជាសកម្មជនទាំងអស់នៅក្នុងគណៈបកភ្លើងទៀនតើយើងមានអនុសាសន៍អីទេដើម្បីទាមទារ ឲ្យតុលាការនោះដោះស្រាយទៅឲ្យវាយុត្តិធម៌ម្ដងមើលនៅក្នុង ប្រទេសកម្ពុជាឲ្យលោកថៃស្ដាជីកមកដើម្បីឆ្លៀតឱកាសដែលដែល បច្ចុប្បន្នយើងមើលឃើញថាអនយោបាយជាមួយនឹងតុលាការនោះវាយ៉ាងម៉េចក៏យើងអត់អត់និយាយបានទេក៏ប៉ុន្តែថាតើចំណែកយើងជាប្រជា ជនវិញតើយើងមានគោលការណ៍អ្វីមួយដែលដែលដែលគួរឲ្យអឺមានភាពជា ជាជាខ្លាំងមានភាពអស្ចារ្យដើម្បីទៅទៀមទាឲ្យឲ្យឲ្យការដោះលែងហ្នឹងបានទេបងចង់សួរថាពេលដែលគាត់ជាប់ឃុំអញ្ចឹងតើក្នុងនាមជាអ្នកគ្រប់គ្រងមាន វិធីដោះស្រាយយ៉ាងណាដែរទេហ្នឹងហើយដើម្បីទៀមទាឲ្យគាត់មកវិញណាយល់ណាកិនអឺរឿងនេះគឺតកតងនឹងចំហរបស់គណៈបកព្រឹទ្ធទៀនដែលខ្ញុំកណ្ដាលខ្ញុំបាន គឺជាបុគ្គលនៅខាងក្រៅគឺយើងក៏និយាយបញ្ជាក់ច្បាស់ថា ខ្ញុំគណៈកម្មាធិការគឺអត់មានពាក់ព័ន្ធនឹងគណៈបកភ្លើងទីទេអញ្ចឹងគឺខ្ញុំគណៈកម្មាធិការគឺអត់អាចឆ្លើយថាតើជាចំហរបស់គណៈបកភ្លើងទីនឹងត្រូវធ្វើអ្វីទេប៉ុន្តែជាទស្សនៈផ្ទាល់ខ្លួនជាទស្សនៈផ្ទាល់ខ្លួនហ្នឹងគឺខ្ញុំអាចនិយាយថាតើបើយើងនៅស្ងៀមហើយគេចេះតែធ្វើបាបយើងអញ្ចឹងតើយើងគួរធ្វើអីមួយព្រោះយើងជាមនុស្សមនុស្សមានវិចារណញ្ញាណ អញ្ចឹងកាលណាគេធ្វើអីមកលើយើងដោយកំរោលដោយកំហុសដោយទុច្ចរិតគឺយើងត្រូវតែមាន វិធានការឆ្លើយតបដោយវិធីណាដើម្បីការពារសិទ្ធិសេរីភាពរបស់យើងដើម្បីការពារខ្លួនយើងដើម្បីការពារជាតិរបស់យើងព្រោះយើងមានជាតិរបស់យើងអញ្ចឹងសម្រាប់ខ្ញុំកាលខ្ញុំបាទយល់ថារឿងដែលគេធ្វើទុកបុកម្នេញមកលើថ្នាក់នាំគណៈបកភ្លើងទៀននេះណាគឺជារឿងនយោបាយសុតសាត ដូច្នេះនៅចំពោះមុខនេះដើម្បីស្ដារប្រជាធិបតេយ្យដើម្បីសង្គ្រោះជាតិយើងបងប្អូនខ្មែរយើង គឺត្រូវតែចូលរួមខ្ញុំសូមអំពាវនាវថា យើងត្រូវតែភ្ញាក់រលឹកទាំងអស់គ្នា មិនថាខ្មែរក្រមខ្មែរកណ្ដាលខ្មែរលើទេព្រោះបើយើងនាំគ្នានៅតែដេកគេនឹងសម្លាប់យើងហើយឥឡូវបងប្អូនគិតមើលព្រោះថ្ងៃនេះណាអាញាធរ ដែលគ្រប់គ្រងដោយលោកហ៊ុនសែនគឺធ្វើអីស្រេចនឹងចិត្តបើកាលណាគេចង់ធ្វើអីគឺគេអត់និយាយពីច្បាប់ទេព្រោះបើយើងនិយាយពីច្បាប់គឺវាអត់មានហេតុផលណាដែលត្រូវចាប់ហើយបញ្ជូនអាដាមថៃស្ថាយកទៅឃុំនៅពន្ធនាគារព្រៃសរគឺវាអត់មានអញ្ចឹងយើងឃើញហើយដោយករណីគេរឹបអូសយកដៃផ្ទះ អាដាមកុំខ្វងបាទគឺសិតតែជារឿងប្រើអំណាចទាំងកម្រោលដើម្បីរំលោភទៅលើគេហៅថាសិទ្ធិជាមូលដ្ឋានរបស់មនុស្សឬក៏សិទ្ធិជាមូលដ្ឋានរបស់បុគ្គលដែលមានចែងនៅ ក្នុងកតិកាសញ្ញាហើយនិងសន្ធិសញ្ញាស្ដីពីសិទ្ធិមនុស្សជាសកលហើយខ្មែរយើងបានចាត់លេខានៅលើកតិកាសញ្ញាសន្ធិសញ្ញាហ្នឹងអញ្ចឹង ជាគោលការណ៍កាលណាយើងបានចោះលេខាហើយគឺយើងត្រូវតែគោរពទៅតាមគោលការណ៍ច្បាប់ ទៅតាមគោលការណ៍កតិកាសញ្ញាឬក៏សន្ធិសញ្ញាដែលយើងជាហត្ថលេខីហ្នឹងប៉ុន្តែលោកហ៊ុនសែនបានបញ្ជាឬក៏ប្រើប្រាស់អាជ្ញាធរប្រើប្រាស់តឡាការរបស់គាត់ហ្នឹងដើម្បីរំលោភបាទធ្វើទុកបុកម្នេញទៅលើប្រជាពលរដ្ឋខ្មែរជាពិសេសទៅលើថ្នាក់នាំគណៈបកដែលមានទស្សនៈផ្ទុយពីខ្លួន គឺគណៈបកតែយើងហៅថាគណៈបកប្រឆាំងហ្នឹងគឺលោកហ៊ុនសែនតែងតែតាមធ្វើទុកបុកម្នេញឥតស្រាក់ស្រានទេអញ្ចឹង យើងឃើញជាលទ្ធផល ខ្មែរយើងទទួលបានគឺក្រោយពីយើងស្លាប់លទ្ធិជាបតៃក្នុងឆ្នាំ2007សហគមន៍អន្តរជាតិជាពិសេសសហគមន៍អឺរ៉ុបគេដកប្រព័ន្ធអង្គរពន្ធសហរដ្ឋអាមេរិកគេដកប្រព័ន្ធអង្គរពន្ធ GSP ហើយប្រទេសជាមិត្ត ជាពិសេសគឺប្រទេសជាបតៃទាំងអស់គឺគេដាក់សម្ពាធទៅលើលោកហ៊ុនសែនហើយគេអត់ឲ្យតម្លៃថាប្រទេសខ្មែរយើងមិនបានគោរពទៅតាមគោលការណ៍រដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់ជាតិយើងព្រោះរដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់ជាតិយើងគឺបានចែងច្បាស់ឲ្យថាកម្ពុជាយើងគឺគោរពលទ្ធិជារបតៃសេរីពហុបកគឺរបបដែលយើងគ្រប់គ្រងគឺលទ្ធិជារបតៃសេរីពហុបកបើយើងមើលរាល់ថ្ងៃ ពាក្យថាពហុបកមានថាបកវាច្រើនលើសពីមួយតែរបបដឹកនាំរាល់ថ្ងៃ គឺរបបឯកបកបាទគេហៅថា one ruling party អញ្ចឹងវាអត់មានស្របទៅតាមគោលការណ៍រដ្ឋធម្មនុញ្ញហើយយើងឃើញថាឯកឧត្តមថៃសាដោយសារគាត់ជាអ្នកនយោបាយជើងចាស់គាត់ដឹងថាអ្វីដែលលោកហ៊ុនសែនធ្វើរាល់ថ្ងៃណាគឺវាមិនស្របទៅតាមគោលការណ៍រដ្ឋធម្មនុញ្ញអញ្ចឹងហើយបានគាត់បោះជំហាន ចូលទៅដឹកនាំគណៈបកភ្លើងទៀនដើម្បីឲ្យវាស្របតាមរដ្ឋធម្មនុញ្ញគឺយើងសង្ឃឹមថាក្រោយការបោះឆ្នោត ថ្ងៃ23ខែកក្កដាឆ្នាំ2023នេះ គឺគណៈបកភ្លើងទៀននឹងត្រូវតែចូលទៅរដ្ឋសភាហើយបាទនឹងមានតំណែងរបស់ខ្លួន ចូលទៅក្នុងរដ្ឋសភាឬគណៈបកភ្លើងទៀននឹងឈ្នះការបោះឆ្នោតហើយទៅដឹកនាំរដ្ឋាភិបាលតែម្ដងអញ្ចឹងហើយបើសិនជាអ្វីដែលអាយដាមថៃសាគិតហ្នឹងដោយអ្វីដែលគាត់គិត កម្ពុជាយើងគឺបានន័យថាយើងកំពុងតែដឹកនាំ របបគ្រប់គ្រងរដ្ឋស្រប តាមគោលការណ៍រដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់ជាតិយើងចឹងហើយបានគាត់ខំប្រឹងប្រែងណាស់គឺដើម្បីស្ដារកិត្តិយសជាតិយើងតែការប្រឹងប្រែងរបស់គាត់ហ្នឹងវាគួរឲ្យស្ដាយត្រូវបានលោកហ៊ុនសែនមើលរំលងបាទជាពិសេសគឺរបបលោកហ៊ុនសែនគឺមើលរំលង អំពីការប្រឹងប្រែងការលះបង់របស់ឯកឧត្តមថៃសា ដើម្បីស្ដារកិត្តិយសជាតិ ទាំងនៅក្នុងឆាកជាតិក៏ដូចឆាកអន្តរជាតិតែគេមើលរំលង ហើយគេបែរជាមកចាប់ឃុំខ្លួនគាត់ឥឡូវយើងឃើញថ្មីថ្មីនេះយើងឃើញអេដាមថៃសាទៅជប៉ុនលោកទៅជប៉ុនហ្នឹងគឺដើម្បីបញ្ជាក់ប្រាប់រដ្ឋាភិបាលជប៉ុនថាកម្ពុជាកំពុង តែស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញហើយហើយគេក៏សម័យចិត្តដែរអលោកទៅកូរ៉េត្បូងក៏ទៅប្រាប់គេថា លោកជាតំណាងឲ្យគណៈបកប្រឆាំងទៅពីកម្ពុជាអញ្ចឹងគេរដ្ឋាភិបាលជប៉ុនក្តីរដ្ឋាភិបាលក្រេនបូក្តីគឺគេដឹងថានៅកម្ពុជា មានបកប្រឆាំងវិញហើយអញ្ចឹងគឺបានន័យថាយើងកំពុងតែបោះជំហានឲ្យស្របទៅតាម រដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់ជាតិយើងហើយបែនៅពេលដែលចាប់អៃដាមថៃស្ថាឥឡូវខ្ញុំលើកជាសំណួរថាបើសិនបើសិនជាគណៈបកភ្លើងទៀន ធ្វើពហិការមិនចូលរួមការបោះឆ្នោតអញ្ចឹងគណៈបកផ្សេងទៀតដែលលោកហ៊ុនសែនរៀបចំឲ្យចូលរួមការបោះឆ្នោតគ្រាន់តែជានិមិត្តរូបណារួចទៅហើយលោកហ៊ុនសែនទទួល បានអាសនៈ125លើ125ដឹកនាំរដ្ឋាភិបាលឯកបកដដែលសួរថាវាស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់ជាតិយើងអត់ព្រោះយើងនិយាយពីសេរីពហុបកប្រជាធិបតេយ្យសេរីពហុបកហើយបើយើងដឹកនាំឯកបកវាផ្ទុយគ្នា អញ្ចឹងយើងឃើញថាសហគមន៍ជាតិនិយាយមិនអត់ខ្លៃថាអេដាមថៃថាមានកម្រោងចេញមកប្រទេសផ្សេងផ្សេងទៀតដូចជាអូស្ត្រាលីយើងសហរដ្ឋអាមេរិកក្តីសហគមន៍អឺរ៉ុបក្តីគឺទៅប្រាប់គេថាលោកគឺតំណាងឲ្យគណៈបកប្រឆាំងនៅកម្ពុជាហើយគេក៏ទទួលស្គាល់ដែរថានៅកម្ពុជា មានគណៈបកភ្លើងទៀនជាគណៈបកប្រឆាំងវិញហើយក្រោយពីលោកហ៊ុនសែនរំលាយគណៈបកស្រួលជាតិនៅក្នុងឆ្នាំ2017កម្ពុជាអត់មានបកប្រឆាំងពិតប្រាកដទេយើងមើល មានគណៈបកចូលរួមការបោះឆ្នោតរួចក្រោយពីបោះឆ្នោត2018ហើយលោកហ៊ុនសែនបង្កើតស្អីគេហៅឧត្តមក្រុមប្រឹក្សាពិគ្រោះផ្ដោយោបល់អីពួកគណៈបកថ្នាក់រងគណៈបកគាត់ចូលរួមជាមិត្តរូបកម្ដរហ៊ុនសែនហើយទៅយកតំណែងពីហ៊ុនសែនអាហ្នឹងគឺយើងឃើញច្បាស់កលែថាជាសេណារីយ៉ូដែលលោកហ៊ុនសែនជាអ្នករៀបចំធ្វើបន្លំភ្នែកសហគមន៍រដ្ឋាភិបាលកម្ពុជាមានជាតិតៃមានពហុបកមានសេរីមានការបោះឆ្នោតមានអីបែអា នៅសំខាន់នៅក្នុងសភានោះនៅក្នុងសភាតើមានតំណាងពីគណៈបកនយោបាយផ្សេងដែរអត់វាអត់មានអញ្ចឹងហើយបានយើងឃើញថា ការខំប្រឹងប្រែងរបស់អាយដាមថៃថាឲ្យត្រូវបានខ្សែមុខកន្លងនេះជារឿងមួយគួរឲ្យស្ដាយសម្រាប់ជាតិខ្មែរហើយដើម្បីស្ដារ ដើម្បីជួយជាតិយើងបានដើម្បីស្ដារកិត្តិយសជាតិយើងបានបងប្អូនជារាជខ្មែរគឺមានតែគ្រប់ត្រួតបោះឆ្នោតឲ្យគណៈបកភ្លើងទៀនទេព្រោះគណៈបកភ្លើងទៀនខ្ញុំកាលណាខ្ញុំបានយល់ថា នឹងចូលរួមការបោះឆ្នោតបែបសេចក្តីសម្រេចទៅលើគណៈបកព្រោះខ្ញុំគណៈនៅខាងក្រៅឯងក្រៅគណៈបកគាត់ជាការយល់ឃើញហើយបើគណៈបកភ្លឹងទៀតចូលរួមការបោះឆ្នោតគឺជាជំរើសតែមួយគត់របស់ប្រជាប្រដ្ឋខ្មែរដើម្បីឲ្យមានប្រជាធិបតេយ្យនៅកម្ពុជា គឺត្រូវតែបោះឆ្នោតគ្រប់គ្រងគណៈបកភ្លឹងទៀតហើយសូមពៀវនាវទៅលោកហ៊ុនសែនក៏ដូចជាអាជ្ញាធររបស់លោកហ៊ុនសែនជាពិសេសទៅតុលាការនៅក្នុងប្រទេសកម្ពុជាសូមឲ្យដោះលែងឯកឧត្តមថៃសាទៅ ការគុំខ្លួនឯកឧត្តមថៃសាមិនបានផលអីសម្រាប់ជាតិខ្មែរមិនបានផលអីសម្រាប់គណៈបកប្រជាជនដែលលោកហ៊ុនសែនកំពុងគិតថាជាគ្រោះភ័យសម្រាប់គាត់មិនមែនទេឯកឧត្តមថៃសាមិនមែនបង្កគ្រោះអីធំនៅក្នុងស្រុកខ្មែរយើងដោយអ្វីដែលលោកហ៊ុនសែនភ័យទេអញ្ចឹងខ្ញុំអំពាវនាវសូមឲ្យដោះលែងឯកឧត្តមថៃស្ថាឲ្យមានសេរីភាពទៅហើយផ្ដល់ឱកាសឲ្យគាត់បានចូលរួមធ្វើនយោបាយផ្ដល់ឱកាសឲ្យគាត់ដើម្បីចូលរួម លើកកម្ពស់កិត្តិយសជាតិយើងទាំងនៅលើឆាកជាតិក៏ដូចជាឆាកអន្តរជាតិព្រោះឥឡូវនេះគឺគេបដោតទៅលើគណៈបកភ្លឹងទៀនហើយក្រោយពីឯកឧត្តមថៃថាចេញធ្វើសកម្មភាព ការងារការទូតមួយចំនួនកន្លងមកហ្នឹងគឺគេបដោតទៅលើឯកឧត្តមថៃថាដែរថាតើគាត់នឹងអាចធ្វើអីដើម្បីជួយស្ដារប្រជាធិបតេយ្យជួយលើកកិត្តិយសជាតិយើងឡើងវិញអរគុណអរគុណអរគុណអរគុណមែនខ្ញុំមិននឹងបងបញ្ចប់ខ្ញុំចង់ចូលរួមបន្តិចថា យើង នៅក្នុងប្រទេសកម្ពុជាហ្នឹងយើងជាកាន់របបជាធិបតេយ្យអញ្ចឹងយើងយករបបជាធិបតេយ្យមកនិយាយបន្តិចថារបបជាធិបតេយ្យលើទល់តែមានគណៈបកប្រឆាំងហើយគណៈបកប្រឆាំងនៅ ទីនេះយើង មិនពាក្យថាប្រឆាំងប្រឆាំងនៅទីនេះនៅក្នុងលើឆាកនយោបាយមិនមែនប្រឆាំងកាប់ចាក់គ្នាដើម្បីសម្លាប់គ្នាទេគណៈបកប្រឆាំងនៅទីនេះយើងចង់សម្ដែងថាតម្រូវផ្លូវឲ្យគណៈបកដឹកនាំហ្នឹងឲ្យគាត់ ទៅតាមត្រង់នៅតាមច្បាប់រដ្ឋធម្មនុញ្ញនឹងឯងអញ្ចឹងសូមឲ្យរដ្ឋកណ្ដាលអំណាចនីមួយនីមួយនៅក្នុងប្រទេសដទៃដទៃក៏ដូចជានៅកម្ពុជាយើងជាដើមហ្នឹងឲ្យគាត់នឹងមានពិចារណញាណការពិចារណាឡើងវិញថាមានគណៈបកប្រឆាំងមិនមែនជាការងារមួយប្រឆាំងដើម្បីការទៀមទានៅការស្លាប់រស់ជាមួយគ្នានោះទេយើងត្រូវឲ្យដឹងថាប្រទេសដែលមានប្រជាធិបតេយ្យ គេមានគណៈបកប្រឆាំងហ្នឹងដើម្បីតម្រង់ផ្លូវនៅចំណុចណាមួយដែលគណៈបកកាន់អំណាចហ្នឹងកំពុងតែធ្វើហើយវាមិនតាន់បានដល់ចំណុចជឿនលឿនសម្រាប់ប្រទេសជាតិគណៈបកប្រឆាំងហ្នឹងគាត់នៅខាងក្រៅគាត់អាចមើលឃើញនៅចំណុចមួយចំនួនដែលខ្វះមិនតាន់ដល់កម្រិតមួយដែលជាកម្រិតស្តង់ដារសម្រាប់ជួយជាតិមាតុភូមិយើងឲ្យបានរឹងមាំនោះហើយដែលធ្វើឲ្យមានគណៈបកប្រឆាំងហ្នឹងនៅពីក្រោយខ្នងយើងជួយតម្រង់ផ្លូវយើងអញ្ចឹងចំណុចដែលខ្ញុំចង់ចូលរួមថា ទោះបីមានលោកថៃសិដ្ឋាជាអ្នកដឹកនាំគណៈបកប្រឆាំងនឹងដល់កម្រិតកាន់តែល្អប្រសើរកាន់តែរឹងមាំកាន់តែខ្លាំងពូកែប្រទេសជាតិមួយ ដែលដឹកនាំដោយរដ្ឋាភិបាលហ្នឹងក៏ជា ប្រទេសមួយដែលដឹកនាំដោយយុទ្ធធរដែរដោយមានការងាររីកចម្រើនទៅមុខដែរហើយវាខ្លាំងខ្លាំងនៅលើឆាកអន្តរជាតិទៀតហើយវាស្របទៅតាមច្បាប់អន្តរជាតិទៀតផងកាលណាប្រទេសមួយដែលកាន់លទ្ធិប្រជាធិបតេយ្យ មានតែគណៈបកមួយគាត់ដែលបងនិយាយលើកឡើងមកអញ្ចឹងថាឯកបកនឹងឯងដែលបច្ចុប្បន្នហ្នឹងកម្ពុជាយើងកំពុងតែរួមសម្ពាធជាច្រើនមកពីសង្គមជាតិនិងអន្តរជាតិដែលមើលឃើញថាប្រទេសមួយដែលកាន់លទ្ធិប្រជាធិបតេយ្យវាមិនតន់ហៅថាប្រជាធិបតេយ្យពិតប្រាកដទេមកពីប្រទេសមួយដែលកាន់តែបាក់មួយតែឯងអញ្ចឹងហើយនៅក្នុងសភាទាំងអស់មានមានមានមានអ្នកតង្គយនៅក្នុងកៅអីទាំងអស់សិតតែមកពីគណៈបកតែមួយ វាមិនមានសំឡេងតលិសោះអឺចំពោះអ្នកដែលគណៈបកប្រឆាំងដើម្បីទៅតម្រង់ផ្លូវនៅគណៈបកដឹកនាំហ្នឹងឲ្យវាត្រូវទៅតាមអឺស្តង់ដាររបស់ជាតិនិងអន្តរជាតិផងអញ្ចឹងសូមអំពាវនាវផងដែរថាសូមឲ្យវិលត្រឡប់មកវិញមើលនៅចំណុចទាំងឡាយដែល ខ្លួនបានដាក់ចូលនៅ ក្នុងរដ្ឋធម្មនុញ្ញហ្នឹងថាយើងប្រទេសមួយកាន់លទ្ធិប្រជាធិបតេយ្យហ្នឹងត្រូវមានគណៈបកប្រឆាំងហ្នឹងជា ជាចាំបាច់តែម្ដងហើយកណាប៉ះប្រឆាំងហ្នឹងមិនមែនមកប្រឆាំងយើងដើម្បីបង្កជាអសន្តិសុខដល់យើងទាំងអស់គ្នាដែលជាតំណាងរាស្ត្ររបស់គណៈបកកាន់អំណាចហ្នឹងទេទោះបីគាត់នៅក្នុងកលាទេសនាក៏ដោយគាត់ថត់នៅក្នុងការដឹកនាំក៏ដោយគាត់ថត់នៅក្នុងការងារអង្គុយជាតំណាងរាស្ត្រក៏ដោយគាត់ថត់នៅក្នុងគណៈបកមួយដែលទទួលបានអាសនៈតិចក៏ដោយក៏ជាការងារភ្នែកច្មោះរបស់រដ្ឋាភិបាលនឹងដែរដើម្បីតម្រង់ឲ្យ លទ្ធិប្រជាធិបតេយ្យហ្នឹងវាដើរទៅតាមត្រង់នៃស្តង់ដាររបស់អន្តរជាតិអញ្ចឹងសូមអំពាវនាវដល់រដ្ឋាភិបាលសប្តាហ៍ហ្នឹងឲ្យមើលឃើញចំណុចទាំងអស់ហ្នឹងហើយដោះលែងលោកថៃសិដ្ឋាមកវិញមកដោយខ្មែរជាមួយគ្នាខ្មែររួមជាតិទេទោះបីក្នុងកលតិសាសនេះគាត់ស្ថិតនៅក្នុងគណៈបកផ្សេងគ្នាក៏ដោយគាត់ធ្វើនេះគ្រាន់តែក្នុង នាម ចង់តម្រង់ ផ្លូវឲ្យខ្មែរយើង បាន រីកចម្រើនទៅមុខហើយឲ្យមានការគ្រប់គ្រងពី លទ្ធិប្រជាធិបតេយ្យពីខាងក្រៅនឹងទៅផង ឆាកអន្តរជាតិនឹងនឹងជាតិខ្មែរយើងឲ្យគោរពទៅតាមលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះគ្មានឃើញថាចង្វាក់នយោបាយស្រុកខ្មែរហ្នឹងបានធ្វើឲ្យបរាជ័យឬក៏អន្តរាយទៅលើជាតិសាសន៍យើងនោះទេអញ្ចឹងចំណុចដែលខ្ញុំចង់លើកឡើងហ្នឹងឲ្យរដ្ឋាភិបាលកម្ពុជាហ្នឹងវិលត្រឡប់មកមើលរដ្ឋធម្មនុញ្ញហ្នឹងវិញហើយធ្វើឲ្យរដ្ឋធម្មនុញ្ញហ្នឹងវាអាចដើរទៅមុខរួច អាស្រ័យមានគណៈបកប្រឆាំងនឹងផងដែរកុំឲ្យមានតែរូបភាពខាងក្រៅអន្តរជាតិហ្នឹងគឺគេមិនតន់ទៅទៅតាមស្តង់ដារក៏គេមិនអាចយល់ព្រមឲ្យខ្មែរយើងហ្នឹងដឹកនាំប្រទេសទៅតាមរបៀបរបបហ្នឹងដែរខ្ញុំខ្ញុំខ្ញុំចូលរួមប៉ុណ្ណឹងបងអូខេអរគុណបងពេលវេលាក៏ល្មមហើយ1ម៉ោងជាងហើយយើងមិនបានស៊ីចម្រូវថែទៅទៀតពីព្រោះដល់ម៉ោងហើយយើងគិតថា1ម៉ោងឥឡូវម៉ោង13នាទី សូមអរគុណបងដែលមានពេលវេលា បានមកចូលរួមក្នុងកម្មវិធីការវិភាសាដើម្បី សួរសំណួរទៅលើលោកថៃចថាដែលត្រូវបានគេចាប់ហ្នឹងអរគុណបងណាសូមជួបគ្នាថ្ងៃក្រោយបន្តទៀតអរគុណច្រើនអរគុណបាទអូខេបងការងាររបស់យើងគាត់ហ្នឹងគាត់ចប់នោះគាត់គាត់គាត់ទៅមុនឥឡូវយើងជជែកគ្នាបានចប់ហើយមកជជែកគ្នារឿងវាសុភុកវិញវាសុភុកហ្នឹងគឺជា រដ្ឋាភិបាលវៀតណាមនេះគេបានដូរឬក៏គេមានគាត់ដល់គាត់មានបំណងដើម្បីដូរឯងប៉ុន្តែគាត់គិតឃើញតឬក៏គាត់សុំលាលេម្នាក់អាហ្នឹងមកពីគាត់ក៏គាត់បើមិនយូរមិនឆាប់គេគាត់ទម្លាក់ដដែលមកអំពីយើងជជែកគ្នាមិញចាប់ដើមពីចាប់ដើមភ្លាមយើងនិយាយអំពីព្រឹត្តិការណ៍នៅ អាស៊ីមានប្រទេសវៀតណាមនិងប្រទេសកម្ពុជា វាករណីក្តៅកើតឡើងហ្នឹងពីចំណុចចំណុចទី1លោកងៀងសឹងភុកជារដ្ឋមន្ត្រីក៏ដូចជា ប្រធានាធិបតីវៀតណាមហ្នឹងបានចោះចេញពីតំណែងឬក៏ធ្លាក់តំណែងឬក៏ការរៀបចំឲ្យចោះហ្នឹងវាជាព្រឹត្តិការណ៍ទី1និងទី2នៅកម្ពុជាហ្នឹងមានការចាប់លោកថៃសិដ្ឋាដាក់ពន្ធនាគារហើយនឹងធ្វើការងារ ប្លន់យកទឹកដីជាផ្ទះសម្បែងរបស់លោកគង់កមហ្នឹងក៏ជាករណីមួយក្តៅដែរហើយលោកងឹមញេងម៉ៃហ្នឹងក៏បានបកស្រាយជូនប្រិយមិត្តអស់ហើយនៅប្រទេសកម្ពុជា ចំពោះដំណោះស្រាយបញ្ហានិងការមូលហេតុជាច្រើនទៀតដែលដែលធ្វើឲ្យមានការចាប់លោកថៃសិដ្ឋាហ្នឹងយើងយល់ទាំងអស់គ្នាហើយឥឡូវយើងវិលត្រឡប់មកករណីទី1ដែលយើងនិយាយថា ព្រឹត្តិការណ៍កើតឡើងនៅទឹកដីកម្ពុជាក្រោមវិញក៏ដូចជាក៏ដូចជារដ្ឋាភិបាលវៀតណាមហ្នឹងតែម្ដងហេតុអីបានពេលវេលានេះមានការផ្លាស់ប្ដូរឬក៏មានការដោះដូរយ៉ាងម៉េចនោះខ្ញុំក៏មិនច្បាស់ដែរក៏ប៉ុន្តែខ្ញុំមើលឃើញថានៅប្រទេសវៀតណាមពាក្យមួយគេហៅថាដាងយាង ពួកដែលបកបកជនទាំងអស់ដែលកាន់អំណាចនៅក្នុងរដ្ឋអំណាចវៀតណាមហ្នឹងគេគឺថាតែងតែយកបកជនដែលមានស្នាដៃជាមួយនឹងជាតិជាមួយនឹងបកគេទៅគេយកមកកាន់កាប់ដូចអញ្ចឹងទៅដោយលោកវៀងសឹងភុកមិនមែនក្នុងក្នុងជួរបកជននោះទេគាត់ក៏ជា ជាសកម្មជនក៏ជាមនុស្សមួយដែលកំពុងតែ ដឹកនាំប្រទេសហ្នឹងគឺចំនួនថ្មីដែរមិនមែននៅក្នុងតួនាទីជាមនុស្សចាស់ទេក៏ប៉ុន្តែដូចខ្ញុំលើកឡើងពីខាងដើមអញ្ចឹងថានៅប្រទេសវៀតណាមនោះវាមានចរន្តមួយសម្ពាធយ៉ាងខ្លាំងអំពីអន្តរជាតិអញ្ចឹងយើងមើលឃើញទស្សនវិជ្ជាខាងក្រៅដែលយើងមើលឃើញថាមានការ មានបញ្ហាជាមួយនឹងចិនហើយនឹងទាញយកអាមេរិកមកឲ្យជួយពីក្រោយខ្នងហ្នឹងមិនមែនជាការងារគិតទៅតាមគំនិតរបស់យើងទេ នៅក្នុងឆាកអន្តរជាតិដែលស្ដីអំពីសមត្ថចិនខាងត្បូងហ្នឹងអាមេរិកកាំងមិនមែនទៅជួយវៀតណាមទេយើងត្រូវចាំឲ្យច្បាស់ញាតិញោមបងប្អូនខ្មែរក្រមអាមេរិកកាំងមិនមែនទៅជួយយួនទេគឺថាអាមេរិកកាំងទៅជួយដោះស្រាយបញ្ហាសមត្ថចិនខាងត្បូងគឺជាសមត្ថអន្តរជាតិតែប៉ុណ្ណោះបើសិនតែចិនវាទីនៅទីនោះមែន គឺចិនទៅបិទសម្បត្តិអន្តរជាតិទាំងអស់ធ្វើឲ្យចិននឹងអាចថ្ងៃណាមួយយកពន្ធនៃកប៉ាល់ទាំងអស់នឹងដឹកជញ្ជូនអឺសមិទ្ធផលទាំងឡាយដែលប្រទេសនានាធ្វើបានឲ្យជីងតាមច្រកអន្តរជាតិនឹងត្រូវចិនវៀតទីហើយចិននឹងទៅឲ្យកប៉ាល់ទាំងអស់នឹងបងពន្ធអញ្ចឹងចំណុចហ្នឹងហើយដែលអាមេរិកកាំងតែងតែស្វែងរកវិធីសាស្ត្រចូលទៅប្រទេសវៀតណាមហ្នឹងចរចាជាមួយប្រទេសប្រទេសវៀតណាមដើម្បីសុំនៅបេមួយដីមួយកន្លែងមួយសម្រាប់ ទប់ទល់ជាមួយនឹងអាសមុទ្រចិនខាងខាងត្បូងនឹងចរចាជាមួយយើងចិនអញ្ចឹងហើយចំពោះប្រទេសវៀតណាមវិញយើងឃើញថាបើសិនតែលំអៀងទៅខាងចិនគឺចិនទៅតែមានគោលការណ៍មួយយ៉ាងធំថាឲ្យយួននឹងដោះដូរនៅអា ដាវវ៉ាងគ្រឿងសាទាំងអស់ហ្នឹងទៅតែធ្លាក់ទៅចិនទាំងអស់មិនឲ្យអាសមិទ្ធផលទាំងឡាយដែលយួនមានឬក៏របស់យួនឬក៏របស់ទឹកដីខ្មែរយើងពីមុនហ្នឹង ទៅឲ្យយួនទេអញ្ចឹងយួនវាខាតបងនៅចំណុចទាំងមួយបើសិនតែទៅទៅចិនចិនទេមទេចំណុចទាំងអស់ហ្នឹងយួនមិនយល់ព្រមទេហើយវាជាជាជាប្រទេសទាំងពីរនេះមានប្រវត្តិសាស្ត្រมันมันมันស៊ីចង្វាក់គ្នាផងនៅឆ្នាំ1979ហ្នឹងគឺថាមានការលើកតបលើកអីមកវាយដល់ប្រទេសយួននៅហាណូយហ្នឹងជាដើមហ្នឹងចិនមានលើកមកអញ្ចឹងអញ្ចឹងយួនมันអាចទៅធ្វើ ជាមិត្តរបស់ចិនហ្នឹងបាន ជាស្ថាពរទៅតាមគោលគំនិតរបស់មនុស្សមួយចំនួននៅក្នុងប្រទេសយួនហ្នឹងមានគម្រោងការហ្នឹងអញ្ចឹងខ្ញុំចង់លើកហ្នឹងយើងចំណុចថារដ្ឋអំណាចយួននោះវាមានពីរប៉ាក់នៅក្នុងហ្នឹងប៉ាក់មួយចង់ទៅតាមចិនហើយប៉ាក់មួយទៀតក៏ចង់ទៅតាមយួនខ្ញុំថារដ្ឋាភិបាលយួនសប្តាហ៍ហ្នឹងវាមានកូនកាត់ចិន វាមានកូនកាត់យួនលេឡំនឹងចិនហ្នឹងវានៅក្នុងរដ្ឋអំណាចចង្កោមចិនហ្នឹងមកក្រុមទៅ ហើយចង្កោមរដ្ឋអំណាចយួនដែលកាន់កាប់ដោយយួន កូនយួនតទេហ្នឹងមកក្រុមទៅអញ្ចឹងទេនៅក្នុងពេលបច្ចុប្បន្នក៏ដូចជាអតីតកាលកន្លងមកហើយជាច្រើនយើងឃើញមានការផ្លាស់ប្ដូរទៅតាមប្រព័ន្ធហ្នឹងជាច្រើនដងហើយមិនមែននៅក្នុង បច្ចុប្បន្ននេះទេហើយមកក្រុមទៀតដែលរត់តាមអឺអាមេរិកហ្នឹងតែងតែធ្វើការប្រតិកម្មជានិច្ចនៅក្នុងជួររដ្ឋាភិបាលហ្នឹងអញ្ចឹងទេ អាមួយចង់ទៅតាមចិនខ្លះទៅមួយចង់ទៅតាមអាមេរិកចឹងទៅបើទៅតាមអាមេរិកអាមេរិកតែងតែសួរឲ្យលើកឡើងករណីសិទ្ធិមនុស្សសិទ្ធិមនុស្សជាដើមសិទ្ធិជនជាតិដើមជាដើមសិទ្ធិជំនឿសេរីជំនឿសាសនាជាដើមហ្នឹងអាមេរិកកាំងតែតែឲ្យយួនហ្នឹងបន្ធូរបន្ថយនៅរឿងទាំងអស់ហ្នឹងអញ្ចឹងទេបើយួនចង់ឲ្យអាមេរិកកាំងជួយនៅសម្បត្តិចិនកាំងពងតែមតែនៅអ្វីសិទ្ធិអីមួយពីចិនហ្នឹងទាល់តែយួនហ្នឹងបើកសិទ្ធិឲ្យអាមេរិកកាំងចូលទៅធ្វើកិច្ចការងារដែលតាក់ទងសិទ្ធិមនុស្សហ្នឹងមិន អាហ្នឹងចំណុចទាំងហើយដែលធ្វើឲ្យការប្រេះឆាឬក៏ការប្រែប្រួលនៅក្នុងចរន្តអ្នកដឹកនាំនៅប្រទេសវៀតណាមហ្នឹងធ្វើឲ្យមានការផ្លាស់ប្ដូរបើសិនទុកឲ្យមនុស្សនេះវាតែងតែទៅតាមអាចរន្តនេះទុកឲ្យមនុស្សនោះវាទៅតាមអាចរន្តនោះអញ្ចឹងទេប្រទេសវៀតណាមគេមានគោលការណ៍មួយខ្ញុំខ្ញុំខ្ញុំក៏នៅគិតពិចារណានៅនៅក្នុងទស្សនៈរបស់ខ្ញុំទេថា គេមានអាគំនិតមួយ គេប្រែប្រួលថាគេនឹងផ្លាស់ប្ដូរនៅ អ្នកដឹកនាំមួយចំនួនដែលទៅតាមរបបនេះនិងរបបនោះគេចង់ឲ្យមនុស្សមួយស្ថិតនៅក្នុងរបបកណ្ដាលវិញអញ្ចឹងអញ្ចឹងមនុស្សមួយចំនួនហ្នឹងគឺថាមកដឹកនាំចំនួនលោកវៀងសិនភុកខ្ញុំជឿជាក់ថា ជាមនុស្សសម័យថ្មីហើយមនុស្សសម័យថ្មីហ្នឹងក៏បានធ្លាប់ឆ្លងកាត់ទៅរៀនប្រទេសក្រៅដែរមិនមែនតែនៅក្នុងប្រទេសរៀនសូត្រនៅក្នុងប្រទេសទេ ហើយគាត់នឹងមានការរីកចម្រើនក្នុងការងារភាសានិយាយភាសាអង់គ្លេសបាន បានល្អប្រសើរផងហើយខ្ញុំមើលឃើញចំណុចទាំងអស់ហ្នឹងដែលយួនចង់ឲ្យមនុស្សមួយចំនួនហ្នឹងប្រែប្រួលមនុស្សដែលនៅមិនមិនមិនថិតនៅក្នុងចិត្តជាកណ្ដាលហ្នឹងគេចង់ផ្លាស់ប្ដូរមនុស្សចំនួនហ្នឹងឲ្យជិញហើយមនុស្សដែលថ្មីថ្មីហ្នឹងគេតែងតែយកមនុស្សចំនួនថ្មីមកដាក់ចូលដើម្បីឲ្យមានការរត់ទៅតាមចរន្តអន្តរជាតិហ្នឹងដូចខ្ញុំនិយាយចឹងថាបើអាមេរិកកាំងតាមទៀមទាចំណុចនេះគេមានវិធីសាស្ត្រដោះស្រាយ ប្រមាណភាគរយដែលឲ្យតអាមេរិកអាចដឹកនាំសង្គមនៅវៀតណាមនឹងបានអាចឲ្យអាមេរិកចូលមកត្រួតត្រាឬក៏ដោះស្រាយបញ្ហានៅប្រទេសវៀតណាមបានរវាងចរន្តនយោបាយអាមេរិកនិងចិនហ្នឹងហើយនឹងចិននិងវៀតណាមហ្នឹងអញ្ចឹងចំណុចតែខ្ញុំមើលឃើញហ្នឹងចំណុចតែមួយគាត់គេតែងតែធ្វើការផ្លាស់ប្ដូរអ្នកដឹកនាំហ្នឹងតែម្ដងមិនមែនថាការងារចរន្តហ្នឹងយើង ថាវៀតណាមឆ្លោះគ្នាតែវៀតណាមគេមិនឆ្លោះគ្នាទេ គាត់តែថាគេដោះស្រាយបញ្ហាបញ្ហាឲ្យរត់តាមចរន្តអន្តរជាតិហ្នឹងទៅតាមសម័យបច្ចុប្បន្នហ្នឹងឲ្យតនពេលវេលា តែប៉ុណ្ណោះអញ្ចឹងទេយើងត្រូវតែមើលឲ្យឲ្យឲ្យស៊ីជម្រៅនៅក្នុងប្រព័ន្ធដឹកនាំរបស់ប្រទេសវៀតណាមហ្នឹងអូខេអឺប៉ុន្តែវាមិនមែនជារឿងបែកបាក់អីខ្លាំងខ្លាទេប្រទេសគេគេគេការពារគេនាំគ្នាដោះស្រាយបញ្ហាជាតិហើយគេរៀបចំឡើងវិញប្រទេសគេនៅដើរធម្មតា ប៉ុណ្ណឹងដូចយើងយើងឆ្លោះគ្នាយើងបែកបាក់គ្នាធ្វើឲ្យប្រទេសហាន់ហោចអីហ្នឹងអូខេឡើប៉ុណ្ណឹងចាអរគុណច្រើនចំពោះបងតាំងបានចូលរួមបកស្រាយនៅបញ្ហាដែលបានចោតសួរឡើងអូខេអរគុណដល់លោកងិនញេនដែរដែលមានឱកាសបានមកចូលរួមក្នុងការបកស្រាយបញ្ហាដែលពាក់ព័ន្ធទៅលោកថៃស្ថាអរគុណច្រើនសូម ប្រិមិត្តគុណចាស់ជួយទៅនឹងពុទ្ធពរតម្លៃបុព្វការថ្នាយណាសួយបានសម្ដេចទូចសេចក្តីថ្នាសូមអរគុណច្រើនសូមថ្វាយបង្គំលានិងសូមចម្រើនពរលាអរគ្នាសូមអរគុណបាទ